ណាជាធម្មខ្ញុំកណាសូមថ្លែងគុំចំពោះគុណចាស់ធេរាធេរៈគ្រប់អសូតកណ្ដាលពលលោកស្រីនិងកញ្ញាញញឹមបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជាពីមជ្ឈមណ្ឌលឧបធកម្មជាក្រមវត្តរតនារាម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃមួយកើតខែចែកឆ្នាំខាលចត្វាស័កពុរសករាជ2566ត្រូវនៅថ្ងៃទី21ខែមីនាឆ្នាំ2023សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិ ពិភាក្សាឬក៏នេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមយើងមានកម្មវិធីជារៀងរាល់ថ្ងៃពុទ្ធយើងតែងតែនាំយកនៅកម្មវិធីនេះមកដើម្បីជាការបណ្ដោះនៅគំនិត ហើយជាការនាំយកនៅទស្សនៈផ្សេងៗឲ្យយុវជនរបស់យើងបានទទួលយកនៅស្មារតីរឹងមាំកុំឲ្យគាត់មានការភ័យភិត ពេលជួបបញ្ហាជាមួយនឹងអញ្ញាធររំលោភឬក៏បញ្ហាផ្សេងៗដែលកើតឡើងអំពី ខ្លួនគាត់ផ្ទាល់គាត់មាន លំនឹងគាត់មានច្បាប់មានគោលអាងយកមកអាង ដើម្បីកុំអោយគេរំលោភបំពានឥឡូវយើង មានវាគ្មិនចំនួន2នាក់ចូលចូលក្នុងកម្មវិធីរបស់យើងទី1ណាសូមឲ្យគុំគុណចាស់សេរីគាត់តោគុំសំរិនទាន សុខសប្បាយទៀតកណាស្វាគមន៍គ្រូសុខសប្បាយហើយទី2សូមស្វាគមន៍លោកចន្ទធីសុខសប្បាយលោកចន្ទធីកណាស្វាគមន៍គុណចាស់ទាំងពីរអង្គ អូខេអាថ្ងៃនេះយើង បានមកជួបគ្នាសាជាថ្មីដោយសារតែលោកថាច់ញឹកគាត់រវល់កិច្ចការងាររបស់គាត់ហើយលោកថាគាត់មានជាប់ជាមួយនឹង VOKK បានអញ្ជើញគាត់ចូលរួមហើយគាត់មិនបានចូលរួមក្នុងកម្មវិធីរបស់យើងហើយបែរជាបានជួបគុណចាស់កឹមសំរិនវិញដោយសារតែប្រមាណរយៈនេះឃើញបាត់មុខបាត់វិភៈដោយសារតែមានបញ្ហាខ្លះខ្លះដែលពាក់ព័ន្ធទៅក្នុងការដង្ហែរ រូបប្រឆាយលៈរបស់លោកអង្គញាសឹងកុយហើយ នឹងមានបញ្ហាខ្លះខ្លះដែលពាក់ព័ន្ធទៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រគុណចាស់ផ្ទាល់ថ្ងៃនេះយើងបានមកសួរនាំអំពីគុណចាស់ខ្លះខ្លះដើម្បីសួរពីសុខភាពគុណចាស់ហើយនឹងព័ត៌មានខ្លះខ្លះពាក់ព័ន្ធទៅក្នុងការដង្ហែអឺឆាយលៈរបស់អង្គញាសឹងកុយនឹងមាន ស្ងប់ស្ងាត់ហើយឬនៅក៏មានការកក្រើកយ៉ាងណាដែរទៀតមករយៈហ្នឹងសូមនិមន្តទៀត ខ្លះថ្វាយគុំគ្រូអានឹងគួរសឹកទុកដល់ញោមវាក្មិនអឺតាមនោះសូមថ្វាយគុំគុំម្ចាស់គ្រប់ព្រះអង្គដែលតាមដាននៅវេទិកាខ្មែរ KK CCTV នេះជាទីអឺគោរពអឺសួរសុខទុក្ខដល់ញាតិញោមហើយសុខសប្បាយទាំងអស់គ្នាញាតិញោមជាពិសេសញាតិញោមខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើខ្មែរបរទេសណាបរទេស សន្ទនាដល់នឹករលឹកមកពីមករយៈនេះខ្ញុំកណាប្រើបច្ច័យឲ្យញាតញោមទូទាំងពិភពលោកច្រើនដែរតិចតួចទេណាកណាយើងពិសេសប្រាស់គ្រូកណាប្រាស់គ្រូនឹងឧបត្ថម្ភច្រើនណាអឺកណាមិននិយាយដែរទុកថ្ងៃណាកណាមានឱកាសកណាអឺនិយាយណាបើទុំរដូវកូវីដមកញាតញោមហើយជាពិសេសប្រាស់គ្រូបានដឹកនាំផ្ញើបច្ច័យមកសង្គ្រោះដល់ញាតញោមកម្ពុជាក្រមអានឹង ថ្ងៃណាកណាចាក់មកគ្លីបអញ្ចឹងទៅនិយាយគុណបំណាចរបស់ព្រះគ្រូអញ្ចឹងហើយជាងមកដល់នេះហ្នឹងអើកណាទុំជម្រាបដែរអឺបើថាសុខខាងកាយហ្នឹងវាមិនបានទេមកពីកណាណាក់មានជំងឺទឹកនោមផ្អែមណាអឺចំណែកក៏វាមានកម្លាំងខាងផ្លូវចិត្តគ្រូកណាណាទេអូកណាដូចជាបំណងកណាវាបានអឺ គឺថាដូចបំណងនោះនួបច្រើនណាប៉ុន្តែបំណងធំធំនោះកណាបានប្រព្រឹត្តទៅបថលដោយរលូនយដែរកណាដោយរលូនជាប្រទេសបានលើកធំជាតិខ្មែរក្រមនៅក្នុងទឹកដីនឹងដូចជាប្រាថ្នាកណាខាងដើមបន្ទាប់នឹងបានសាងរូបអុកញ៉ាទុកគ្រប់បូជាគ្រប់បូជាញាតក្នុងគ្រប់បូជានឹងជាជា ជាព្រលឹងមួយកណាណាថាដូចជាព្រលឹងជាតិមួយសម្រាប់ខ្មែរក្រមមកពីប្រវត្តិអុកញ៉ាងជាវីរៈយើងហៅថារតបុរោះរតបុរោះរបស់ខ្មែរទូទៅប្រឆេងនឹងអន្តរជាតិណាទេកណាមានកិត្តិយសបានសាងហើយកណាគុំថ្លែងអំណរអគុណខាងដើមគឺញាតញោមក្រៅភាគច្រើនគឺខាងខាងក្រៅគាត់ឧបត្ថម្ភលាស់ពីមកទៅក៏ គិតទៅមរដូវកូវីដហ្នឹងជួយច្រើនបឋមជាពិសេសរឿងសពោសិទ្ធសិទ្ធជនជាតិដើមសិទ្ធមនុស្សហ្នឹងកោនកណាពុំតើភីយ៉ាងបេះរបស់បោះបោះប្រចាំអីអាឡូអស់ទៀតអស់ទៀតហ្នឹងមានបច្ច័យបោះមិនថែមទៀតកណានាងថាបោះ100 150 200ក្បាលជាងប្រចាំទៅក្នុងនោះឆ្លៀតយកសភោឯកសារប្រវត្តិសាស្ត្រដូចជា សភៅឯកសារប្រវត្តិសាស្ត្រអង្គការទើអង្គុយអីចឹងមកពីសភៅហ្នឹងតែអានមានពលឹងណាកណាធ្លាប់អានដល់ធ្លាប់អានហើយអញ្ចឹងបានកណានឹកឃើញបានកតាំងអង្គការជារូបចម្លាក់អញ្ចឹងហើយការដង្ហែដង្ហោមហ្នឹងញាតញោមដឹងអីគឺពុបលោកអាហ្នឹងបានណាហើយកណានិយាយប្រាប់តាមថាកណាប្រាប់ញោមណាក្តីញោមឡាស់ទៅ30លានឯងញោមឡាស់ទៅ30លានទៅ អង្គើពុបលោកហ្នឹងញោមហ្នឹងញោមតាញោមកណាលោកទេក៏គាត់ថាលោកគាត់សំបីតែរូបអុកញ៉ាដាក់តាហ្នឹងគាត់ថាគាត់ពេញកម្លាំងហើយបងប្អូនញាតិញោមហើយជាប្រតែបងប្អូនខ្ញុំកណាហ្នឹងគាត់យល់ដែរដំណើរកណាធ្វើហ្នឹងពីមុនគាត់មានការនីទុផិតភ័យមានស្ដីបន្ទោសខ្ញុំកណាអញ្ចឹងអាឡូក្រាស់អាឡូគាត់យល់អស់គាត់សบายមិនសบายមិនទេគ្រូ តិចញោមកដាលវាមិនសុបាយមិនបើកាត់ដាលទៅណែចុះតែយ៉ាបានកូនខ្លាំង rồi nó អញ្ចឹងកាត់សុបាយរឿងហ្នឹងទេថាយ៉ាអញ្ចឹងកាត់បានធ្វើមកដាយបានលោកកូនដើរការងារអញ្ចឹងកាត់ដើរចំណេះចំណោកាត់សរសើរអញ្ចឹងទៅកាត់ចាស់ចាស់កាត់មានអីសុបាយទៅហ្នឹងវាមិនកាត់ព្រួយបារម្ភកណាអាហ្នឹងកណាថ្ងៃហ្នឹងកណានិយាយនិយាយចំទៅកាត់ទឹកផ្នែកទឹកសម្បល់ដែរកាត់ខ្លាចជាងវា ព្រោះមានក្រអញ្ចឹងធម្មតាជាម្ដាយណាអីទឹកឃើញកណាអីតិចតិចគាត់មកយំអីកណាដល់លោគាត់សបាយដល់លោគាត់អីអីរឿងសុបេតកូនចៅកណាញោមត្រីណាអឺញោមប្រុសស្លាប់ហើយកណាឆ្លាប់ពីឆ្នាំហើយហើយជាពិសេសកណាបានធ្វើរឿងវាហៅថាបានរឿងប្លែកប្លែកដែរតិចពេលហើយហ្នឹងដាខ្ញុំប្រុស តាញោមប្រហើយស្រាប់ទៅរកអរធនៈអុកញ៉ាទៅនឹងតាទៅនឹកឃើញទៅណាភាបតាយក៏តាអញ្ចឹងទៅด่าអុកញ៉ាលឿនទៅអឺក្លឹបនួយហ្នឹងក៏លឺទៅด่าតាហោតាហ៊ីដល់រឿងด่าអុកញ៉ាដែរលឺដែរតែញោមក៏ថាអញ្ចឹងអញ្ចឹងទៅជាជានេះតែមួយដែរអុកញ៉ាមកនឹងតាด่าក៏ទៅអញ្ចឹងទៅធ្វើទួយតែមិនបានធំទេប៉ុន្តែកណាមានប្រកាសនោះលោកថា ដើរខួបអឺថាគណៈអនុវិធានពី182ឆ្នាំគ្រូបាទហើយទោះបីវាមិនល្បីដែរមិនតែគណៈដឹងថាលើកដំបូងគណៈហ៊ានប្រកាសរឿងចឹងហើយឥឡូវសាយភាយរាល់ថ្ងៃរូបអុកញ៉ារូបអីឆាយាល័កហ្នឹងក៏ញាតញោមហ្នឹងក៏ជ្រាវធូរដាក់ក្នុងក្រាស់ហើយថ្ងៃក្រោយគណៈមានហេតុដែរមានខ្លះញាតញោមខ្លះក៏សួរបញ្ហាអញ្ចឹងថា ហើយកណៅជូនយោបល់តែថាក្រោយបើដើរញាតញោមចូលដូនចតាយើងយើងដើរអុកញ៉ាយើងទៅតោយើងចែវរូបគាត់ទៅយកទៅដាក់ទៅហើយយើងដើរអុកញ៉ាហើយអឺថតហ្នឹងយើងថាដើរឲ្យអុកញ៉ាគួបពីម៉ានម៉ានចឹងហើយជាមួយនឹងចូលដូនចតាគាត់ចឹងអាហ្នឹងកណាយល់កម្លាំងប្រសងគ្រូដឹងត្រាប់ឯងកម្លាំងប្រសងតដើរម្ដងប្រសងទូអ៊ូទឺ 4អង្គ3អង្គហើយចូលបើរាប់រយរាប់ពាន់ញាតយមគាត់ដើរកម្លាំងប្រសងឧទឿកណាយល់យល់ឃើញចឹងព្រោះប្រាប់លោកប្រាប់ដែររឿងចឹងកណាយល់ដល់រឿងហ្នឹងកណាមានផ្លប់និយាយឲ្យញាតញោមដែរថាណោប្រាស់លោកប្រាប់ព្រះអង្គលោកឲ្យយើងធ្វើអាអាតិចបានផលច្រើនហ្នឹងតមាដឹងរូបប្រមាណហ្នឹងផលធ្វើតិចមកបានផលច្រើនអានេះសងច្រើនហ្នឹងដោយអាស្រ័យមាននោះនឹង3 10នោះ មានបែបតិចភាក14អីណាអានឹងព្រះអង្គលោកមានអឺមានបើមានកម្មវិធីអឺមានមេភូមិទៅសួរព្រះអង្គក្នុងនាមជាមេភូមិអីចឹងធ្វើតិចបានផលច្រើនក្នុងនាមថាគិតជាមេភូមិមេភូមិឧស្សាហ៍មានការជប់លៀងអីចឹងយករវល់អីចឹងទៅហើយសួរព្រះអង្គថាមានពិធីណាមកធ្វើតិចបានច្រើនចឹងព្រះអង្គលោកមានប្រាប់ កម្មវិធីរហូតដែលថាបើយើងធ្វើពិធីរៀនរៀនចឹងមានលោកមានប្រើកលែងទស្សនាដាក់ទេសនាទស្សនាទទួលភ្ញៀវតាលអញ្ចឹងរហូតរបៀបទទួលភ្ញៀវมันសម្រាប់តាត់អីអញ្ចឹងកណាឃើញលេងហ្នឹងអញ្ចឹងហើយបានកណាថាកណានិយាយឲ្យញោមកណាតែគ្នាញោមបងទៅ30រៀលញោមគឺពូព្រោះអើគេគិតអស់អញ្ចឹងមែនធ្វើតិចបានច្រើន ហើយធ្វើត្រូវការងារត្រូវអានោះវាក្នុងន័យថាពលឹងជាតិតែតែស្រ័យគេខំព្យាយាមបង្កប់នៅស្នាដៃគុណណាតម្លៃវាអុកញ៉ាហ្នឹងកប់យូរហើយញ៉ាណាលើកអីសំបីសម័យកណាទូរៀនអីចឹងសពោឯកសារអញ្ចឹងប្រវត្តិសាស្ត្រហ្នឹងលប់លប់អានទេណាមិនអោយណាក់ទី2ទី3មើលមកខ្លាចខ្លាចតអញ្ចឹងហើយនាំគ្នាខ្លាចជើង កណាសំកាត់ត្រង់ចំណុចដោយគុណចាស់បានលើកឡើងមិញថាយើងឧទ្ទិសបុណ្យណាទៀតពេលខ្លះអឺឲ្យអាចារ្យហ្នឹងវេដល់ចដោយតារបស់យើងហើយយើងក៏ភ្លេចយើងវេអឺវេឧទ្ទិសដល់អង្គញាសឹងកុយផងពីព្រោះយើងបញ្ចេញផងណាបញ្ចេញឈ្មោះដល់វីរៈបុរសវីរៈហ្នឹងហើយយើងទៅយើងបញ្ចេញទៅថាសូមឧទ្ទិសដល់ឈ្មោះនេះឈ្មោះណាឈ្មោះអង្គញាសើងគុយអីទៅ យើងបញ្ចូលទៅបញ្ចូលឈ្មោះហ្នឹងទៅកណាអាហ្នឹងកិច្ចកណាណាយល់កិច្ចហ្នឹងអាចារ្យទៅអានហើយទៅបូនទៅតាមភឿសន្តានហើយអត់ទៅអានឈ្មោះបើអានឈ្មោះទៅដូចជាយើងកាសម្បត្តិអញ្ចឹងណាទេសានសម្បត្តិអញ្ចឹងទៅទៅនេះទៅយើងមិនប្រកាសឈ្មោះទៅមិនកាសទេឋានចំដូចគេទទួលបានសម្បត្តិអញ្ចឹងយ៉ាងណាមិនយើងធ្វើបណ្ដាឧទាដូនតាទៅអានយើងទៅអានជំនាញជុំបើថាយើងចាំ ប្រអប់វិជាដូចជាប្រអប់វិជាគឹមតុកជើងគឹមគឹមសាងឲ្យជាដើមយើងឧទ្ទិសទៅដល់វីរបុរសរបស់យើងអត់ខុសទេទៀតយើងវេរាល់ឡើងហ្នឹងឡើងហ្នឹងប្រាប់គ្រូមានធិរៈដូចកាទៅដោយតែថាយើងកាត់អុយអាចារ្យអញ្ចឹងហើយដល់ពេលគាត់ឧទ្ទិសមកផលអញ្ចឹងគាត់អានដល់គាត់អានអញ្ចឹងទៅមានវីរបុរសវីរសាមណាអញ្ចឹងឈ្មោះអីឈ្មោះអីអញ្ចឹង ហើយត្រប់ហ្នឹងទៅដូនចតាយើងខាងពពុលសន្តានបើថាយើងចាំប៉ុណ្ណាយើងអានប៉ុណ្ណឹងបានគាត់ទទួលបានបើយើងមិនអានឈ្មោះទេបើតាមកុប4អឺគាត់ទទួលមិនបានទេខុសអតីតឋានណាខុសឈ្មោះបុគ្គលអីចឹងទទួលមិនបានទេហើយយើងដើរនេះកម្លាំងប្រសងកណាយល់ចេះថាអឺដោយអាស្រ័យយើងកប់បាត់ឬនោះនេះចឹងហើយយើងមិនលើកដល់អុកញ៉ាអុកទេចឹងគាត់ដោះដូរ ទុកឲ្យយើងណា21ខេត្តក្រុងហ្នឹងគាត់ជាធ្នូមួយទុកវប្បធម៌ទុកវត្តទុកអីយើងក៏បីដឹងគុណគាត់អញ្ចឹងហើយកណាមាននិយាយឲ្យញោមគាត់យល់គាត់យល់អញ្ចឹងទៅគាត់ប្រគិនបច្ច័យកណាកសាងរូបនឹងអឺអញ្ចឹងទៅអីបានហែដូចជាញាតញោមបានឃើញបានចូលលេខដើមកាត់ដាំពីកាលមកផល846អញ្ចឹង ai mò lên nô hoạt dịch đây chứ ai nhúng cái đá tập ái vô cửa alo alo tích thằng ai còn bảy mươi nè đấy thằng ai bảy mươi nè đấy à cắt thẻ thô cái ta ấy tầm mà tha ý tầm mà tha rồi ờ, thôi nhụm thụt đè tố còn bảy mươi nè thằng ai tích mới nhúng á ừ. rồi cái ta thấy đào bị cách lừa tha cho bà thôn này này cái chặt chạy đi bờ hay ốc nhảm họ đè ấy thanh tiếng tam nhúng đấy ທາງແຮຫມอរៀបចំអីចឹងសម្រាប់ណានោះរៀបចំគាត់នោះទៅឯងនោះអញ្ចឹងទៅគាត់ថាអញ្ចឹងទៅគាត់ទទួលនំចុកអីទៅបងប្អូនគាត់ហ្មយអញ្ចឹងទៅហ្មោដល់ដល់ព្រាលហើយអញ្ចឹងទៅគាត់មិនបានចូលរួមប្របីនេះនេះប៉ុន្តែគាត់សុំកណាតកណាអឬគាត់និយាយអាឥឡូវញោមកណាគាត់មាននិយាយអញ្ចឹងគាត់យល់ហើយអាអានឹងនិយាយឯកចន្ទតិចទេមានតែកណា និយាយដែរសកម្មជនដូចជាសកម្មជនរាល់ថ្ងៃនៅអញ្ញាធរនឹងគាត់ព្យាយាមធ្វើបាបពួកគាត់ណាប៉ុន្តែតើកណាឃើញដែរដូចជាញោមវុនដិនណាឥឡូវអញ្ញាធរមកជិញលិខិតក៏ហៅទៅចាប់អានទៀតអើគាត់ចាប់ឯងអានឯងគាត់សើចខ្លាចអញ្ចឹងគាត់អស់ខ្លាចហើយគាត់សាំហ្នឹង គាត់ហើយគាត់សំហ្នឹងដោយអាស្រ័យគាត់យល់ច្បាប់យល់សិទ្ធិអញ្ចឹងទៅគាត់អស់ផិតភ័យអញ្ចឹងទៅការងារគាត់ធ្វើចេះតែធ្វើអញ្ចឹងគេជំរាបគាត់ចេះតែធ្វើធ្វើអញ្ចឹងណាអេកណាថាដល់ដំណាក់កាលហ្នឹងគេដើរផ្លូវកច្រាកឯងគេលួងលោមយើងគេលែងឲ្យយើងនិយាយអញ្ចឹងគេជេងធូគេមិននេះទេយកភេទសត្វរីធូដូចជាធំប្រុសអ៊ំប្រុសរបស់ចេញទេទៅវិញហ្នឹងគាត់ គិតនាថ្ងៃ8មីនាកណាឃើញទស្សនភាពកណាអចាស់ចាស់ហើយគាត់78 78កសែហើយយក78តែគាត់មកទៅជាញោមញោមមណាក់នោះឯងក៏មួនសតគាត់គាត់មកអឺម៉ោង2ម៉ោង2កណ្ដាលយកគាត់មកម៉ូតូហើយកូនចៅគាត់រារាំងណាគាត់រារាំងណាគាត់ថាងប់អញចូលដែរគាត់មកនិយាយជួគាត់ណាថារំភើបកណានេះកណាយ៉ាយ៉ាហើយគាត់ មកពេលក្មួយសោះជីជីម៉ូតូរាប់ម៉ោង6 7ម៉ោងដល់ការកំកណាធ្លាប់ត្រូវក្មួយសោះត្រូវរឿងវត្តវាំងដែបនោះទឹកឡាមកណាឯងអយយ៉ាកណាថាអស់ចាមែនហើយដល់គិតថាយក79ឆ្នាំហ្នឹងដោយអាស្រ័យគាត់តាមដានក្នុងនេះគាត់គ្មានទូរស័ព្ទមានទេមិនតែគាត់ដឹងលឺអ្នកជិតខាងឲ្យបានទូរស័ព្ទឯងមើលនោះគាត់រំភើបហើយគាត់ថាចង់បានមកគ្រប់ធំជាតិ អូគាត់និយាយកណារំភើបមែនថាបានហូបថលបានស្វែងគុំអុកញ៉ាណារូបអុកញ៉ាកណាសាងនោះគាត់ណាមកគាត់ស្វែងគុំមករួមតិចមានវិញ្ញាណចឹងតើអូគាត់ថាមិនដឹងបិចមកដល់គាត់សបាយចិត្តចឹងហើយដល់គាត់ហែព្រោះគាត់នំហែមកអឺវត្តកណាហ្នឹងมันបានចូលវត្តកណាទុកដដែលដែរប៉ុន្តែតាមកណាទិដ្ឋានប្រហែលជាអុកញ៉ាទុកថាពីសំស្របពីឱកាសល្អបាន គិតជាងចូលវត្តកណាដែរពោលមានដែរយើងកណាមិនមានជាប្រាថ្នាឲ្យគិតខ្លួននោះថាដែរកណាមានប្រាប់ញោមដែរអើដាត់ធូប5មិននោះមរយាបានណាកុំអុយអុកញ៉ានោះតាយើងមកនោះក្នុងវត្តទៅសំគួរក្រំទេញាតញោមគាត់មកគ្រប់បូជាហើយវត្តកណាវាជិតឆ្នោចិត្តរូបដោយត្រីមិនកណាគ្រប់កម្មវិធីញាតញោមខ្លះជាពិសេសបញ្ញវន្តណាជាកណានិយាយថានេះធម្មតាបញ្ញវន្តគាត់ បួលរៀនចេះដឹងគាត់ថាបើតម្កល់មកតម្កល់ហ្នឹងគាត់ឈៀងគាត់ថាទឹងឯងគាត់ឈៀងចូលថ្វាយក្រុមអុកញ៉ាអញ្ចឹងណាកាលរូបធ្វើព្រោះអឺរូបចម្លាក់នោះវាហាក់ដូចជាមានវិញ្ញាណណាកណានិយាយទៅទៅសុំបេតិចណាញាតញោមខ្លោចតិចបងថាហ្នឹងកាឆ្លាប់ឡើងគាត់គាត់ជើងរកគាត់នេះបន្តែគាត់ធូរដល់គាត់សុបាយតិចក្មេងគាត់ថតរូបគាត់ថាលិចក៏លួចតិចមានចំហាយអញ្ចឹងណា អរគុណចឹងកណាងាររីមកដល់ការងារតិចប្រកម្មចន់ដែរកាត់ពួកពីបានទៅទឹម8មីនាហ្នឹងក៏ហៅឲ្យមិនហ្នឹងអឺជាពិសេសនៅញាតញោមកាត់នោះឲ្យខិតខ្លាំងគឺក៏ហៅរលគ្នាអស់ប៉ុន្តែកណាមើលតាម Facebook ដែលពួកកាត់ទទួលលេខិតហ្នឹងដោយមិនផិតភ័យដូចមិនណាពួកក៏មានគេហៅ អីតតាំងអីណានេះហើយសម្ដីគិតចរចាជាមួយនឹងអាជ្ញាធរនោះវាដូចជាមនុស្សយល់ច្បាប់ហើយមានភាពក្លាហានកណាទេក៏មែនតែនណាខ្ញុំហើយកណាមិននិយាយថារឿងឧបសគ្គនេះនេះទេជាពិសេសគឺបំណងកណានឹងពីអឺឥឡូវជាពិសេសបានធំ3ប្រហ្នឹងក៏គាត់កណា ប្រាប់តាកណែឥឡូវយើងផ្លិតនៃហ្នឹងឯញាតញោមណាហ៊ានកាន់ហ៊ានកាន់យកគ្រប់បូជាកណាជឿថាញាតញោមគាត់យកទៅដាក់ក្នុងរោងគាត់គ្រប់បូជាថ្វាយគុំរំលឹកកណាថាភ្លើងជាតិកើតឡើងកើតឡើងហើយអឺបាត់តាសេចក្តីខ្លាចដែលវាមិនត្រូវខ្លាចកណាចង់និយាយថាវាមិនត្រូវខ្លាចមកពីការលាក់បងរបស់ដួនតាយើងគាត់ច្រនណាគាត់ច្រនណាខ្លានហ្នឹងស្លាប់ទូដោយ ភាពវាហៅថាអយុត្តិធម៌អយុត្តិធម៌បំផុតមិនបានធ្វើអីក៏គេសម្លាប់ណាដូច្នេះលោកកនកណាក៏ដូរបដាច់ដែរថាធ្វើបីឧបសគ្គយ៉ាងណាក៏យកជីវិតនឹងធ្វើជាទុនណាដើម្បីសង្ឃឹមថាអឺយុវជនក៏ដូចជាកូនចៅយើងថ្ងៃក្រោយដល់ដំណើរនឹងកណាជឿចាស់អញ្ចឹងមកពីកណាធ្លាប់រៀនប្រវត្តិសាស្ត្រជាពិសេសការរៀន មនុស្សឆ្លាតច្បាប់នឹងធ្ងន់ទៅខាងនីលទ្ធិនេះនេះប្រទេសជាតិគេឯករាជ្យមួយមួយគេចូលឆ្លងកាត់មិនមិនកណាបានសិក្សាច្រើនកណាហើយសូមខាងដើមសូមរៀបរាប់ប៉ុណ្្នឹងតើកណាអូខេអរគុណតែតាមពិតដែលគុណចាស់មានការតស៊ូខ្លាំងចំពោះស្មារតីជាតិរបស់យើងដើម្បីធ្វើយ៉ាងណាជំរុញហៅថាបណ្ដោះគំនិតដូចជាកម្មវិធីរបស់កម្មវិធីរបស់យើងគឺនីតិបណ្ដោះគំនិតហ្នឹងគឺគុណចាស់ជាអ្នកបណ្ដោះ បណ្ដោះតាំងពីគេហៅថាសិទ្ធិជនជាតិដើមបណ្ដោះតាំងពីវិធីបណ្ដោះកម្រិតផ្សេងផ្សេងទៀតគឺចាស់បានចូលរួមច្រើនអឺដូច្នេះកម្មវិធីរបស់យើងត្រូវហ្មងមុនគុណចាស់ចូលរួមដើម្បីជាការបណ្ដោះកម្មវិធីបណ្ដោះគណិតអឺលោកចន្ទធីនៅចូលមកនៅលោកចន្ទធីគុណចាស់លើកឡើងមិញមិញពាក់ព័ន្ធទៅក្នុងសិទ្ធិជនជាតិដើមតើ អឺដូចជាវិណ្ឌិនដែលហៅទៅសួរនាំអំពីបញ្ហាដីធ្លីតើយើងមានច្បាប់បទដ្ឋានយ៉ាងណាដើម្បីលើកឡើងអឺពាក់ព័ន្ធនឹងសិទ្ធិជនជាតិដើមសិទ្ធិដីធ្លីហ្នឹងតើលោកចន្ទធីមានគោលអាងអីយើងលើកឡើងទេនេះគណៈអរគុណគ្រូជាពិធីករជាទីគោរពសក្ការៈនិងថ្វាយបង្គំព្រះអង្គ welcome ជាទីគោរពជាបឋមខ្ញុំកាណាខ្ញុំបាទសូមថ្វាយបង្គំចំពោះប្រធេរានុធរៈគ្រប់ព្រះអង្គនិង បងប្អូនខ្មែរកម្ពុជាក្រោមទាំងពីរភេទដែលកំពុងទស្សនានៃការផ្សាយបន្តផ្ទាល់ពីទ្រុទទូ KKCCTV និយាយអំពីបងប្អូនខ្មែរកម្ពុជាក្រមរងគ្រោះនៅក្នុងកម្មវិធីនីតិបណ្ដោះគំនិត និងទស្សនៈទស្សនៈរបស់ខ្មែរក្រមយើងអូខេកណាឆ្លងកាត់ការសម្ដាប់ ពីធរដេការបស់ព្រះអង្គគឺក្មិនគឹមសំរិនបានរៀបរាប់ពីស្មារតីដែលមានតិចតួចរហូតដែលក្នុងស្មារតីដែលមានសទ្ធាជ្រះថ្លារបស់ ឧបាសិកាដែលជាលោកយាយឧបាសិកាដែល ជាញោមរបស់គុណចាស់ខ្ញុំកណាខ្ញុំកណាខ្ញុំបាទក៏បានគិតឃើញ បានមើលឃើញត្រង់ចំណុចនេះដែរដោយខ្ញុំកណាធ្លាប់បានពិចារណាកាលពីទសវត្ស80កាលពីទសវត្ស80 កុំថាឡើយសាងរូបសំណាកអុកញ៉ាសឿនគុយសំបីតែសំបីតែគុណសិភៅប្រវត្តិសាស្ត្រដែល មាននាមរបស់លោកសេនាប្រមុខសុនគុយ ក៏វៀតណាមតាមប្រមាញ់យកត្រឡប់ទៅកុំចាក់ចោលបំផ្លាញចោលដែរនិយាយដល់ទស្សនភាពនេះខ្ញុំប្រកាសណាខ្ញុំបាទជាអ្នកអនុវត្តផ្ទាល់នៅក្នុងឆ្នាំ8 586គឺអាញាធរឃុំអាញាធរ នគរបាលបញ្ជាមកគណៈសង្ឃនិងបញ្ជាមកគណៈកម្មការអាចារ្យវត្តឲ្យប្រមូលឯកសារចាស់ចាស់ឯកសារដែលពាក់ព័ន្ធនឹងនិយាយអំពីរឿងបុរាណរឿងប្រវត្តិសាស្ត្រដុតចោលទាំងអស់ប៉ុន្តែខ្ញុំប្រកាសណាខ្ញុំបាទនៅពេលនោះ បានដើរប្រម៉ែប្រមូលឯកសារចាស់ចាស់ណាដែលពាក់ព័ន្ធមានតម្លៃគឺយកទៅលួចយកទៅលាក់ខ្ចប់នឹងកទេលខ្ចប់នឹងថង់ផ្លាស្ទិកយកទៅលាក់នៅពីខាងកើតព្រះវិហារលើចិត្តដីនៅលើកំពូលចិត្តដីប៉ុន្តែពីខាងក្នុងដើម្បីរក្សាការពារសមិទ្ធផលដែលដូនតាយើងបន្សល់ទុកមកប៉ុន្តែមិនដឹង មកដល់ឥឡូវហ្នឹងមិនដឹងថាមានអ្នកគេទៅដឹងគេទៅឃើញគេទៅយកចុះមកហើយនៅទេខ្ញុំកាលណាខ្ញុំបាទចាំបានថាយកទៅដាក់លើលើលើចាត់ដីនោះប្រហែលជា3ករងឯកសារដោយសារបារម្ភខ្លាចយួន ប្រមាញ់យកទៅដុតបំផ្លាញចោលអញ្ចឹងការពិត តាមកណាស្វែងយល់តាមដានមើលទៅអាញាធោយួនគេមិនមែនចង់បំផ្លាញឯកសារបុរាណបុរាណចោលប៉ុណ្ណោះទេ គឺគេតាមប្រមាញ់តែសៀវភៅនិយាយពីប្រវត្តិសាស្ត្រសេនាប្រមុខសុនគុយនឹងឯងឃើញទេយើងនិយាយពីលើក ពីទស្សវត្ស80អំពីសេនាប្រមុខសុនគុយនិងលើកទស្សវត្សឥឡូវ និយាយអំពីសេនាបមុខស៊ិនគុយថាវាខុសគ្នាយ៉ាងម៉េចវាពិតជាមានការប្រែប្រួលវាមានការប្រែប្រួលហើយប្រែប្រួលនោះមិនមែននោះសុកសុកវាប្រែប្រួលទេខ្ញុំកាលណាខ្ញុំបានសូមជម្រាប ថាមិនមែននោះសុកសុកស្រាប់ប៉ាខ្យល់ដូរទិសទេគឺខ្យល់ដូរទិស នេះដោយព្រោះតែ ស្នាដៃរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមដែលហៅកាត់ថា KKF ហ្នឹងណាណាព្រោះលោកខំប្រឹងតស៊ូខ្លាំងណាស់ខំប្រឹងតស៊ូដើម្បីអីដើម្បីជាតិមេត្តភូមិទម្រាំតែចេញ ជារូបរាងសហព័ន្ធ គឺរដ្ឋាភិបាលយួនតាមប្រមាញ់គ្រប់កលៈទេសៈសហព័ន្ធទៅប្រជុំនៅកន្លែងណារដ្ឋតំណាងរដ្ឋយួននៅទីនោះ គឺស្នើសុំឲ្យគេដេញដេញសហព័ន្ធចេញមិនឲ្យមានសិទ្ធចូលរួមទេ ដោយគេអំពាវនាវឲ្យអន្តរជាតិ ដាក់ការចោទប្រកាន់លើសហព័ន្ធខ្មែរក្រៅពិភពលោកនឹងជាក្រមភិវរកម្មអន្តរជាតិកណានៅចាំបានឃើញទេកុំថាឡើយសាងរូបសំណាក់សេនាប្រមុខស៊ុនគុយនោះសំបីតែអ្នកដែលធ្វើតាមកន្លងសេនាប្រមុខស៊ុនគុយក៏ត្រូវគេទៀមទាតម្រូវឲ្យ ពិភពលោកចោតប្រកាន់ ហើយមិនអាចតប្រកាន់រឿងធម្មតាទេណាចតប្រកាន់ពីបត់ធ្វើក្រុមក្រុមអ្នកខ្មែរក្រមនឹងគឺជា ក្រុមអ្នកធ្វើភាវរកម្មអន្តរជាតិឃើញទេគេណាកណាកណានៅចាំបានហើយកណាស្ដាប់ពេញតិចព័ត៌មាននោះផ្សាយចេញពីអាស៊ីសេរីក៏ផ្សាយចេញពី VOA ក៏ផ្សាយ ឃើញទេដូច្នេះមកដល់ឥឡូវនេះមកដល់ពេលនេះកុលបុត្រខ្មែរក្រមធ្វើបានច្រើនហើយបូករួមទាំងអ្នកនៅក្នុង បូករួមទាំងនៅអ្នកនៅក្រៅធ្វើបានច្រើនហើយប៉ុន្តែយើងត្រូវការធ្វើច្រើនទៀតណាតើអីទៅដែលយើងត្រូវធ្វើ អីទៅដែលយើងត្រូវធ្វើសំខាន់បំផុត ទី1យើងត្រូវធ្វើយ៉ាងណាឲ្យ បរដ្ឋខ្មែរក្រមទាំងអស់បានស្គាល់អត្តសញ្ញាណខ្លួនជាចម្បងអីទៅដែលហៅថាអត្តសញ្ញាណខ្លួនយើងមានជាតិយើងមានសាសនាយើងជាបរដ្ឋឥឡូវហ្នឹង យើងមានហើយសហគមន៍អន្តរជាតិគេទទួលស្គាល់ចំពោះយួនទទួលស្គាល់មិនទទួលស្គាល់ជារឿងរបស់យួនអត់ខ្វល់សំខាន់អន្តរជាតិគេទទួលស្គាល់ថា យើងជាខ្មែរក្រោមដែរអត់យើងមានអត្តសញ្ញាណដែរអត់តើអីទៅដែលហៅថាអត្តសញ្ញាណរបស់ខ្មែរក្រមឥឡូវនេះដោយគុណម្ចាស់វាគ្មិនគឹមសំរិន លោកបានសម្ដែងហើយថាអតសញ្ញាណរបស់ខ្មែរក្រមគឺយើងឥឡូវមានទងជាតិយើងមានទងជាតិរបស់យើងហើយទងនេះមាន3ពណ៌ខៀវលឿងក្រហមទងនេះគឺតំណាងឲ្យពលឹងជាតិតំណាងឲ្យជាតិកម្ពុជាក្រម ទាំងមូលលើឆាកអន្តរជាតិ ដូច្នេះបងប្អូនខ្មែរក្រមទាំងអស់ចូលរួមស្វែងយល់ពីអវ័យទៅដែលហៅថារបស់យើង និងអវ័យទៅដែលហៅថារបស់គេអីទៅដែលជារបស់យើងយើងត្រូវរក្សាវាយ៉ាងម៉េចយើងត្រូវអភិរក្សវាយ៉ាងម៉េចយើងត្រូវលើកតម្កើងវាយ៉ាងម៉េចឃើញទេ តាមការពិតបងប្អូន ខ្មែរក្រមយើងទាំងអស់បានស្គាល់ហើយ ថាទង់បីពណ៌ខៀវលឿងក្រហមនេះគឺជាទង់ជាតិនៃប្រជាជាតិកម្ពុជាក្រោមប៉ុន្តែពួកគាត់មិនទាន់មាន ភាពកក់ក្ដៅក្នុងការលើកទង់នេះតាមផ្ទះនៅឡើយទេ ចឹងក្នុងឋានៈជា បរតខ្មែរក្រមខ្ញុំសូមអំពាវនាវឲ្យបងប្អូនខ្មែរក្រមទាំងអស់ណាសូមចូលរួមថែរក្សាការពារទង់ជាតិនិងប្រជាជាតិកម្ពុជា ក្រមយើងឡើងវិញ ដើម្បីជាទីសម្គាល់នៃអត្តសញ្ញាណជាតិរបស់យើងសម្រាប់អន្តរជាតិព្រោះទងនេះត្រូវបានអនុម័តឡើងដោយទទួលស្គាល់ដោយ អង្គការសហប្រជាជាតិខ្ញុំបកណាសូមលើកពីទស្សនៈរបស់ខ្ញុំបកណាខ្ញុំបានដែលបានយល់ឃើញហើយនឹងសូមជំរុញឲ្យ បងប្អូនខ្មែរក្រមយើងទាំងអស់ ស្វែងយល់និងខំប្រឹងឡើងដើម្បីការពារនិងថែរក្សានៅជាតិសាសនាអូខេលោកមកទៀតដល់លោកចន្ទធីអាត្មាសំកាត់តិចត្រង់ចំណុចដែលបងជំរុញឲ្យវិជាពរដ្ឋយើងលើកទង់ខ្មែរក្រមតើបើនិយាយអំពីច្បាប់សិទ្ធិជនជាតិដើមយើងមានកន្លែងណាមួយដែលអាងដែលអាងកំអកំអយគាត់លើកដល់គាត់ខ្លាច មាន ការអាជ្ញាធរហ្នឹងមកចាប់គាត់ថាលើកទង់ជាតិខុស តើអាហ្នឹងវាក្នុងច្បាប់គេហៅថាសិទ្ធិជនជាតិដើមអញ្ចឹងមានអ្វីជាជាការលើកដំកើងលើកនៅទង់ជាតិរបស់គាត់បានទេអ្នកអាចខុសច្បាប់ដែរទេក្រាសូមអរគុណព្រះអង្គម្ដងទៀតតកតងនឹងសំណួរនេះ ជាសំណួរចាក់ដោតហើយជាសំណួរ ដែលបរដ្ឋខ្មែរក្រមត្រូវការចម្លើយណាពាក់ព័ន្ធនឹងទងជាតិរបស់ប្រជាជាតិខ្មែរក្រមដែលមាន3ពណ៌ខៀវលឿងក្រហមនេះខ្ញុំបកណាខ្ញុំបាទបើនិយាយអំពីផ្លូវច្បាប់សិទ្ធិមនុស្សជាសកល ណានិងច្បាប់ស្តីពីជនជាតិដើមគឺអត់ខុសច្បាប់ទេมันមានខុសច្បាប់ទេมันខុសច្បាប់ទាំង រដ្ឋាភិបាលវៀតណាមมันខុសច្បាប់ទាំង រដ្ឋធម្មនុញ្ញរបស់វៀតណាមហើយมันខុសនឹងច្បាប់អន្តរជាតិដែរមួយហេតុអ្វីព្រោះ ទង់ជាតិនេះត្រូវបានផ្ដួចផ្ដើមនឹងជ្រើសរើសអនុម័តឡើងដោយបរដ្ឋខ្មែរក្រមហើយទង់ជាតិនេះបានដាក់ទៅក្នុងអង្គការដែលអង្គការ UNPO ជាអង្គការគ្មានអ្នកតំណាងនៅក្នុងអង្គការសហប្រជាជាតិដើម្បីស្នើសុំអនុម័ត យកទង់ជាតិនេះគឺជាអតសញ្ញាណនៃប្រជាជាតិកម្ពុជាក្រោមក្នុងនោះមានការអនុម័តយល់ព្រម ដោយសុឆន្ទៈនៃអង្គសន្និបាតនៃអង្គប្រជុំរបស់អង្គការ UNPO បើសិនជាខ្ញុំប្រកាសណាខ្ញុំមកសពបង្ហាញទស្សនៈមួយ ដល់បរដ្ឋខ្មែរក្រោមដើម្បីឲ្យពួកគាត់ជ្រាបយល់គឺចង់ប្រាប់បងប្អូនខ្មែរក្រមថាប្រសិន បើទង់ជាតិ៣ពរបស់ប្រជាជាតិខ្មែរក្រមនេះខុសច្បាប់គឺក្រមអ្នកប្រជុំអនុម័តឲ្យអនុញ្ញាតឲ្យប្រជាខ្មែរក្រមមួយ ក្រមដែលទៅសុំស្នើសុំប្រើប្រាស់ទង់ជាតិនឹងជាអត្តសញ្ញាណរបស់ខ្លួននោះ ក៏ខុសច្បាប់ដែរហេតុអីបានជាយើងទាញហេតុផលនោះមកនិយាយដោយសារតែទង់ជាតិនេះ ជ្រើសរើសឡើងដោយប្រជាជាតិខ្មែរក្រមហើយអនុម័តដោយប្រជាជាតិដតីដតីទៀតជាច្រើនដែលនៅ ក្នុងសមាជិកអង្គការ UNPO ឃើញទេហើយសិចការអនុវត្តរោគ របស់អង្គការ UNPO ជាអង្គការអន្តរជាតិគេមិនដែលអនុវត្តផ្ទុយឬក៏បាញ់ច្រាស់គ្នាជាមួយនឹងសន្ធិសញ្ញាកតិកាសញ្ញាដែលពាក់ព័ន្ធនឹងប្រទេសសម័យទេគុំចាស់តន់ទេកន្លែងហ្នឹងបាទបាទបាទកណា ប្រទេសសម័យនេះចង់និយាយប្រទេសសម័យនេះប្រទេសប្រទេសសម័យនេះមានថាប្រទេសវៀតណាមប្រទេសយួនហ្នឹងណាបាទកណាហូកវេដល់កណាខ្ញុំកណាហ្នឹងនិយាយពាក់ព័ន្ធនឹងទង់ជាតិដែលមាន3ពណ៌របស់បរតខ្មែរក្រមដូច្នេះប្រទេសសម័យ និយាយអំពីច្បាប់នៃប្រទេសសម័យហ្នឹងគឺរដ្ឋាភិបាលយួនហ្នឹងឯងរដ្ឋាភិបាលវៀតណាមហ្នឹងឯងអូខេណាអញ្ចឹងហេតុផលមួយចំនួនទៀតដែលរដ្ឋាភិបាលវៀតណាមមិនសប្បាយចិត្តគឺគេមិនចង់ឲ្យបងប្អូនប្រជាជាតិខ្មែរក្រមមានអត្តសញ្ញាណគ្រប់គ្រាន់ទេ គេមានយន្តការមួយ បំបត្តិអតសញ្ញាណជាតិខ្មែរក្រមច្រើនសតវត្សមកហើយច្រើនទស្សវត្សមកហើយរហូតមកទល់បច្ចុប្បន្ន គឺអតសញ្ញាណរបស់ខ្មែរក្រម ដែលយួនផ្ដាល់ឲ្យនោះគឺលុបចេញអស់លេងហើយដែលយួនតែងសម្គាល់តែងសម្គាល់នោះណា វារលុបបាត់អស់ទៅហើយហើយខ្ញុំបកណាសូមផ្ដល់ការវិភាគមួយ សម្រាប់អនាគតបើខ្មែរក្រមមិនក្រោកឡើងទៀមទាសិទ្ធិ ជាជនជាដើមសិទ្ធដែលមានពីកំណើតសិទ្ធមូលដ្ឋានសិទ្ធស្វ័យសម្រាប់ជោគវាសនាខ្លួនដោយខ្លួនឯងគឺខ្មែរក្រមនឹងបាត់បង់អតសញ្ញាណទាំងអស់រលាយចេញពីផែនដីនៃប្រជាជាតិកម្ពុជាក្រម ខ្ញុំប្រកាសណាសូម ធ្វើការសន្និដ្ឋានមួយក្នុងរយៈពេលតែខ្លីទេឥឡូវហ្នឹងតាមកណាតាមដាននឹងសិក្សាមើលទៅឃើញថារដ្ឋាភិបាលនិងបកគុំនិយមបានបង្កបង្កើតឡើងនៅ សមាគមប្រសង់ស្នេហាជាតិ តែមិនមែនកម្ពុជាក្រមទេណាកណាបានអានអឺបាវចនាសមាគមនោះច្បាស់ណាគេដាក់ថាសមាគមប្រសង់ស្នេហាជាតិប៉ុន្តែมันបញ្ជាក់ថាខ្មែរក្រមឬក៏អឺជនជាសាសនាទេណាដូច្នេះក្នុងនោះ គេបំពាក់បំពន់ លួងលោមចង្អុលបង្ហាញនិងបង្កប់ឲ្យធ្វើតាមចិត្តបញ្ជាបាសនានិងតាមគោលនយោបាយរបស់គេរហូតមានវត្តមួយចំនួនធំលែងប្រើអសរសាស្ត្រខ្មែរហើយ បើការប្រើអសរសាស្ត្រខ្មែរនៅ ក្នុងពិធីតូចតាចតែប៉ុណ្ណោះ ជាពិសេសខ្ញុំបកាណាខ្ញុំបានសូមចង្អុលចំចំមកថាវត្តខេត្តឃ្លាំងនៅកាយាល័យកាយាល័យតសង្ឃស្នេហាជាតិនៅ ក្នុងវត្តឃ្លាំងហ្នឹងគឺសរសេរសតអសយយត្រង់ហ្នឹង គេលុបចោលម្ដងបន្តិចគេលុបចោលម្ដងបន្តិចគេលុបចោលម្ដងបន្តិចគេលុបផែនការរបស់គេ គេលុបតែ100ឆ្នាំអស់ហើយហើយខ្ញុំប្រកាសណាសូមទូទាយទុកប៉ុន្តែមុននឹងខ្ញុំប្រកាសណាមានប្រសាសន៍សូមការខន្តីអភ័យទោសចំពោះគណៈសង្ឃខ្មែរក្រមទាំងអស់មេត្តា អធិស្ឋានឲ្យខ្ញុំប្រកាសណាខ្ញុំបានផងព្រោះខ្ញុំប្រកាសណាខ្ញុំបាន បានមើលឃើញបានមើលឃើញសភាពដែលគ្រោះថ្នាក់នៅក្នុងថ្ងៃអនាគតគឺឥឡូវនេះខ្មែរក្រមយើងនៅអតសញ្ញាណខ្មែរក្រមយើងនៅសល់តែបន្តិចទេគឺសល់តែគណៈថេរវាទមួយប៉ុណ្ណោះឯងដែលសម្គាល់ថាអូសង្ឃនឹងគឺជា អឺត្រូវគោរពប្រតិបត្តិដោយជនជាតិខ្មែរប៉ុន្តែបន្តិចទៀតគេរំលាយចោលគណៈថេរវាទនឹងទៀតឲ្យមានតែមហាយានតែមួយ គឺចប់លែងហើយប្រពីនេះទំនៀមទម្លាប់ដូនតារបស់យើងទុកមកឲ្យគឺរលាយអស់រលីងនិយាយឲ្យខ្លី ខ្ញុំបកណាខ្ញុំបានសូមសន្និដ្ឋាន ក្នុងឋានៈជាខ្មែរក្រថាខ្មែរក្រមអតសញ្ញាណខ្មែរក្រមនឹងវាប្រៀបធៀបបានដូចជាពុកលេបមនុស្សចឹងលេបអស់ហើយនៅសល់ចុងជើងមិនទាញទេ ហេតុផលដែលខ្ញុំប្រកាសណាខ្ញុំបានបានមើលឃើញថានៅសល់បន្តិចដោយសារតែនៅមានអ្នកជាតិនិយមមួយចំនួននៅក្នុងខេត្តព្រះតាពាំងខំប្រាំងទោះបីធ្វើផ្ទុយពីប័ណ្ណបញ្ជារបស់មេខ្លួនក៏ដោយក៏ឆ្លាក់ឆ្លៀតធ្វើដើម្បីរក្សាការពារអត្តសញ្ញាណរបស់ខ្លួន។ ប៉ុន្តែនៅគណៈសង្ឃមួយចំនួនទៀតគឺអស់ប្រែមានន័យថាគេប្រែពណ៌អស់អត់យូរទេអតសញ្ញាណខ្មែរក្រមយើងអត់យូរទេតាម20ឆ្នាំទៀត2ទសវត្សទៀតគណៈទេវៀននឹងក៏អត់មានដែរនៅលើផែនដីកម្ពុជាក្រមនឹងប្រសិនបើយើងទាំងអស់គ្នានៅសង្ងំហើយមិននិយាយសោះ និងខ្ញុំប្រកាសណាខ្ញុំចូលរួមប៉ុណ្ណឹងតកតងនឹងស្មារតីនិយាយពីទងជាតិតើទងជាតិ3ពណ៌ហ្នឹងលើកនៅលើទឹកដី ខ្មែរក្រោមកម្ពុជាក្រោមខុសឬមិនខុសខ្ញុំប្រកាសណាសំសន្និដ្ឋានខ្លីថាមិនខុសដោយអាងទៅលើច្បាប់ស្ដីពីជន់ជាដើមអូខេក្រាសុំអរគុណសូមចូលរួមប៉ុណ្ណឹងនៅពី អំពីនិយាយអំពីទងជាតិប្រជាជាតិកម្ពុជាក្រមយើងកណាសូមអរគុណអូខេអរគុណលោកចន្ទធីបានលើកអំពីបទប្រតិឋានទាំងឡាយដែលពាក់ព័ន្ធទៅក្នុងការលើកទងរបស់យើងនៅដែនដីកម្ពុជាក្រមតើយើងខុសដែរឬទេលោកចន្ទធីបានលើកអះអាងថាมันខុសក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់យួនហើយក៏มันខុសជាមួយនឹងអន្តរជាតិដែរ ដូច្នេះតើគុណចាស់លើកឡើង នៅទងរបស់យើងនោះតើមាន ការប្រតិកម្មហើយនៅមានការគេមិនចង់ឲ្យយើង លើកនោះតើគុណចាស់មានភាពក្លាហានដោយសារតែអ្វីដោយសារតែគុណចាស់អាងលើការខំមិនខុសច្បាប់ឬក៏គុណចាស់អាងលើអ្វីគណៈអឺដោយស្រែអាងលើច្បាប់ដូចជាញោមចន្ទចន្ទធីគាត់ លើកឡើងចឹងដែរមកពីកណាថាកណាធ្លាប់រៀនខាងច្បាប់ហើយកាល2006ហើយកណារៀនច្បាប់ហ្នឹងហើយខាងច្បាប់ផងសេដ្ឋកិច្ចផងហើយអតត្រងជាច្រើនជាពិសេសគោលការណ៍អាស៊ានកណាក្តាប់បានច្រើនមកពីកណារៀនស្រាច្បាប់ហ្នឹងគឺគ្រូបណ្ឌិតបណ្ឌិតពីព្រៃនគរកាត់ចុះបង្រៀនស្រាកណារៀនហ្នឹងគឺនៅព្រៃនគរ ហើយប៉ុន្តែសាខានៅខេត្តប្រាសាទប៉ាងហើយកាលនោះទៅខ្ញុំកណារៀនទៅក្តាប់បានច្រើនក្នុងនោះគឺគោលការណ៍សហគមន៍អាស៊ានទៅអនាគត10ឆ្នាំ20ឆ្នាំគេចូលធ្វើអញ្ចឹងអញ្ចឹងកណាដឹងគោលការណ៍មកពីគ្រូគ្រូដែលកាត់បង្រៀនកណាហ្នឹងគឺកាត់ណាក់រៀបរៀងច្បាប់នៅក្នុងប្រទេសកាត់នៅក្នុងក្រមរៀបរៀងច្បាប់ក្នុងសភាគ្រូអញ្ចឹងទៅ កណាទៅចង់ពី2006ហ្មងហើយការដែលគាត់បង្រៀនហ្នឹងវាវាកើតឡើងវាកើតឡើងដូចជាគាត់បានបង្រៀនពួកកណាអញ្ចឹងមកពីការកណារៀនហ្នឹងវារៀនទៅ100អាស្លាកណាហ្នឹង147ណាមិនដែលរៀនអាសន្ទុបទួយទួយហ្នឹងមករៀនគេហៅអាស្លាក្នុងស្លាសកលវិទ្យាល័យមកសម្រាប់ប្រជុំគេហៅយ៉ាងដួងមក កណារៀនទៅត្រានោះមកពីគ្រូរៀនគាត់បំបែកបំបានមកពីពីនេះហើយគាត់សតបណ្ឌិតទាំងអស់បណ្ឌិតគាត់នោះក្លាលោកព្រីនគរណាហើយដូច្នេះកណាសិយងកណាចាំមើលតាមដានចឹងតាមគោលការណ៍របស់គឺទំគាត់មានគ្រូខ្លះគាត់ថាអនាគតនៅប្រទេសវៀតណាមនឹងទៅទៅពឹងលោកសរៃជាប្រទេសអាមេរិកអីចឹងមែនដល់ឆ្នាំដល់អឺ2017កណាកណាមើលទៅ មែនរដ្ឋាភិបាលយួនហ្នឹងគេទៅពឹងអាមេរិកមែនហើយអញ្ចឹងទៅកណាដឹងថាអាមេរិកគេគេប្រទេសគេមហាអំណាចគេមិនត្រូវការលុយកាក់ពីប្រទេសវៀតណាមទេទៅអបទៅពឹងគេហ្នឹងគឺគេចង់ណាក់មានគេចង់បានកិត្តិយសទេគឺអាមេរិកហ្នឹងគឺគេគេចង់បានគេហៅថាឈ្មោះជាបេដាប្រជាធិបតេយ្យបានន័យថាកណាដឹងអញ្ចឹង កណាហើយបើមែនហើយរកគូការធ្វើនយោបាយនៅប្រទេសវៀតណាមមកពីរៀនសេដ្ឋកិច្ចគាត់ថាតងគេថាប្រទេសវៀតណាមគេខាងខ្លួនសេដ្ឋកិច្ចហ្នឹងគេពឹងពីទៅពីផ្លូវដែរប្រទេសប្រទេសដែលបំពុងអភិវឌ្ឍហ្នឹងគឺវាវាខាងសេដ្ឋកិច្ចក៏មិនមែនទៅពីផ្លូវឯផ្លូវគុកផ្លូវទឹកឯផ្លូវគុកគ្រូគ្រូគាត់ថាទីផ្សារអឺរបស់ប្រទេសវៀតណាម នៅក្នុងប្រទេសចិនអាទីផ្សារធំគឺចិនហ្នឹងហើយហើយដល់ចិនវាថ្ងៃណាមួយវាដឹងថាធិញទៅប្រទេសវៀតណាមហ្នឹងមកពីអញ្ចឹងវាមិនចង់ឲ្យប្រទេសវៀតណាមហ្នឹងជឿនលឿនទេវាវាឲ្យនៅក្រមរណបនោះរហូតហ្នឹងអញ្ចឹងទៅវាត្រូវចេញផែនការឡប់តដាងអាសមិទ្ធចិនខាងត្បូងនឹងទៀតអញ្ចឹងមែនកណាមើលដល់ពេលភីផន10 5 16វាចេញហេតុវាចាប់ដើមពន្លប់អាដែនស្មិតវល់វាចេញអាផេនទីនឡាតឡាតគូនោះក៏វាទីអស់ណានឹងក៏វាចាំបាត់បើដឹងថាប្រទេសវៀតណាមបើបើត្រូវបាត់អាផ្លូវគ្រប់ហ្នឹងអាធីមតាអញ្ចឹងមិនព្រំដែនពីឆ្នាំហើយហ្នឹងឆ្នាំហើយនោះបាត់ព្រំដែនខាងកាសិផលហ្នឹងអមិនអុយនំផ្លែឈើអញ្ចឹងเราដឹងហើយដល់គ្រូគ្រូក៏ដឹងដឹងថាវាត្រូវមានផ្លូវផ្លូវទឹក អានោះផ្លូវទឹកដាក់កំពង់ផែនគឺខេត្តប្រតាប៉ាំងអញ្ចឹងមែនកណាមកមែនដល់ហើយវាកតោកសាងអាកំពង់ផែនៅអឺនិគមអត់សមត្ថហ្នឹងអឺដើម្បីនាំកាសិផលនោះទៅផ្លូវទឹកមកពីក្នុងខេត្តហ្នឹងវាមិនបងគឺដាក់កំពង់ឫស្សីដល់វាធ្វើផ្លូវធ្វើផ្លូវនោះដល់ហើយទៅដោយអាស្រ័យភូមិសាស្ត្រហៅអឺ គេហៅថារដ្ឋនឹងគេជួលគេជួលបណ្ឌិតខាងភូមិសាស្ត្រនៅប្រទេសអូស្ត្រាលីមកវិភាគវិភាគដែលទៅឃើញភូមិសាស្ត្រនោះដីវាត្រាលសមត្ថមកសមត្ថនោះត្រាលដូច្នេះវាត្រូវមកដាក់ខេត្តប្រតាំងហើយខេត្តប្រតាំងមកសំស្របមកមានទន្លេមេគង្គហើយទន្លេបាសាក់នេះវានាំអាចនាំទំនិញចូលព្រៃនគរអញ្ចឹងអញ្ចឹងទៅកណាខេងវាដល់ហើយណា វាដូចជាគ្រូគ្រូគាត់និយាយ10ឆ្នាំមុនហើយគម្រោងក៏ដល់ហើយហើយដូច្នេះកណាឃើញថាទៅកាលណាដាក់កំពងកាហ្វេនៅក្នុងខេត្តប្រាសាទប្រាំងអានឹងសេដ្ឋកិច្ចយើងឡើងហើយហើយនឹងប៉ុន្តែមុននឹងសេដ្ឋកិច្ចឡើងនឹងអឺកិច្ចការមួយចំនួនបាក់ផងរឿងដីធ្លីដីអីហ្នឹងគេចាប់ផ្ដើមគេអភិវឌ្ឍគេមានល្បិចខាងរដ្ឋាភិបាលហ្នឹងគេមានល្បិចគេតំបន់តំបន់នៅក្នុងខេត្តហ្នឹងទៅធ្វើបិច ទិញដីរះកណាថាទិញទិញដីរះដល់ផ្លូងបិចកុំអោយរះដឹងទៅរះដឹងថាខេតនឹងមកអភិវឌ្ឍរះខុសណារះទៅឡើងថ្លៃដែរមិនចឹងដូច្នេះក៏រត់ហ្នឹងគេដើរល្បិចមួយគឺរណាក់ណាមកគេថាខ្មែរអញ្ចឹងដូចជាដូចជាញោមចំបេអញ្ចឹងណាញោមចំបេទិញដីប្រមាណ5ហិកតាទេក្នុងខេត្តប្រាសាទប្រាំងហ្នឹង តែខ្ញុំកណាតិកេតដែរគាត់ទិញបានទៅដីខ្មែរដល់ដីយួនមិនមិនឃើញបានទិញសោះខ្ញុំបិចអានឹងគោលនយោបាយទៅម៉ានិយាយចំចឹងទៅមកពីតាមាណាគ្រានក្នុងស្លាគិតគ្រូគិតអុយយើងសិស្សមិនមកទេមិនអីចឹងអីចឹងគិតនិយាយតំបន់យើងនោះក្នុងខេត្តខ្មែរក្រមនឹងកណាកាត់អាប់បាន3គឺក្នុងគោលវិនិយោគរបស់មជ្ឈិមណាមជ្ឈិមមកមាន3ខេត្តគេហៅនិយាយនិយាយភាសាយួនគឺ ខេត្តបិញយងខេត្តលំអាងនិងខេត្តតាយិនហើយប្រាក់សផាំងយើងហ្នឹងហើយខេត្តកំពង់13ទី2គឺទី3គឺខេត្តបិញយងអានោះវានៅក្នុងតាមភូមិសាស្ត្រខ្មែរយើងហៅអីខេត្តមួយតមុកខេត្តទួលតមុកហ្នឹងហើយខ្លួននោះហ្នឹងខេត្តទួលតមុកហ្នឹងហើយ អាអាអាខេតគូទូមុខហ្នឹងវាមិនព្រោះអភិវឌ្ឍទេវាអភិវឌ្ឍទៅជិតសម្រេចទេលោកចាប់ផ្ដើមឃើញវានយោបាយមកអខេតអអភូមិកបីណាខេតលំអាងណាហើយថាតបាំងព្រោះអភិវឌ្ឍទៅជីកសមត្ថអូជីកបន្លាយធំមកប្រវែងទៅទឹងបូមកសាច់ហ្នឹងគឺជំរង30ម៉ែត្រហើយទៅទឹងហ្នឹងជាង30ម៉ែត្រធំមកហើយដើម្បីនាំមកគេហៅកប៉ាល់រាប់ 100តូន5តូនចូលបានណាព្រោះអូតូសដានោះវាវាវាមិនចូលបងថាវិការអញជំពងអភិវឌ្ឍមែនបាញ់លិចដីលិចណាណីរកអញ្ចឹងហើយកណាធ្លាប់អឺវិភាគហ្នឹងថាថ្ងៃក្រោយហ្នឹងអឺអឺញាតញោមនោះនៅតំបន់ហ្នឹងគឺជែកមកស្រងអាចដោះដូរមកមករួមការបានណានៅអញ្ចឹងមកពីទៅដល់ពេលសេដ្ឋកិច្ចវាឡើងគ្រូដឹងថាហើយកំពង់ផែអន្តរជាតិក៏កើតឡើង អាកប៉ារាប់រយរាប់ពាន់តោនវងមកតិចអឺរ៉ុបវងមកប្រទេសនេះនេះគឺនាំទំនិញមកហ្នឹងมันអាចទូទៅទេទេវាត្រូវការឲ្យឲ្យភូមិសាស្ត្រភូមិសាស្ត្រនោះខ្មែរក្រមយើងក៏តែតបពីរដូវពីរដូវអារដូវប្រាំងរដូវភាសារដូវណាក៏អាំអស់បានមកបន្លែបន្លុកអីអញ្ចឹងផ្លែឈើហ្នឹងមានមានគ្រប់ដូច្នេះគេមិនមកកប៉ាល់ទៅទេដូចជាបច្ចុប្បន្នទៅនោះ ប្រទេសខ្លះហ្នឹងវាទឹកកកដាំឡែដាំនេះมันបានទេដូច្នេះគេមករហើយគេគេចូលរំកាសិផលព្រោះអាចេញរំកាសិផលព្រោះអាហ្នឹងផលប្រយោជន៍ហើយបសំឲ្យកណានិយាយអល់វែងឆ្ងាយទេហើយបសំដល់កណាឃើញ KKCCT វិញហ្នឹងអឺបសំបតាយអាច្បាប់អឺស្ដីអំពីជនជាតិដើមហ្នឹងកណាមើលអានោះវត្តោវាវាបសំស្របអញ្ចឹងហើយបានអីអាមូលហេតុដែល ព្រោះខ្ញុំកណាអាត្មាភាពហ្នឹងផ្សាយអាសុភោនេះគេហាមគេចាប់គេហ្នឹងអាហ្នឹងមិនអត់ធ្វើទៅចាប់ទេអាសុភោហ្នឹងអីអីខំព្យាយាមពួកពលាហ្នឹងខំព្យាយាមដើម្បីកំអល់ប្រសពផ្សាយកាលណាប្រសពផ្សាយដឹងហ្នឹងហើយញាតិញោមក៏ដឹងសិតក៏ដឹងអនាគតដីកន្លែងនោះក៏ដីមាសដីមាសក៏រក្សាក៏មិនលក់លួងលោមកណាអាដីដីជួយចិត្តដើម ហ្នឹងហើយបើដីចាចាគេហៅដីខ្លាញ់ណាអូអាដីខ្លាញ់ហ្នឹងវាអាចទៅមកមកជាងហៀងកងអាចនេះឧទាហរណ៍ទីថាកាលណាយើងផ្សំឲ្យអាសិទ្ធជនជាតិដើមហ្នឹងគឺយើងមិនឆងឆ្លងឈ្មោះទី2គឺយើងដល់រាជឲ្យព្រោះកាត់ដល់មកផ្សំឲ្យអាជនជាតិដើមឧទាហរណ៍ទីក៏បើទេគេមកគេឃើញយើងដាំតគួនបានណែដាំតគួនតំកំក្រងអោយជ្រូកទីដោយចំណែកក្នុងប្រទេសគេតែមក មកមកមកកពួនដែរអញ្ចឹង3ដុល្លារហើយរឿងរ៉ាវអីគេមិនគេនិយាយអញ្ចឹងគេអាចងោតាក់តងអីយើងដីញាតញោមខ្មែរក្រមគាត់ដើមធ្វើស្រែចំការទាំងអស់ទៅដូច្នេះគាត់អាចមកថាដាក់10កងដាំទឹកគួនឲ្យឲ្យញុំអីចឹងទៅហើយ direct ដែលអញ្ចឹងវាជំនាញពួកក៏មានឆ្លងឈ្មោះទី2ទី3អញ្ចឹងអាផលនោះវាត្រូវឡើងដល់ញាតញោមតែចំណាយនិយាយនោះអាចជែក វាក៏មានជាតិជីគីមីណាមកសត្រងអាចដោះដូរបានមករោងការអញ្ចឹងអាតគួនអានទីងរីងអានឆេទីវហ្នឹងនោះប្រទេសគេកណាសួរញាតញោមបន្តក៏ថាទៅមកកំពួនដែរយើង2ដុល្លារ3ដុល្លារហើយផ្លែស្វាយមកមកមកផ្លែ2ដុល្លារ1ដុល្លារហើយដល់ចំណែកខ្លួននោះហើយយើងហ្នឹងវាក៏មានទីផ្សារតាមដល់ពេលប្រមូលផលអឺអញ្ចឹងទៅវា ថោកតម្លៃថោកអស់ហើយកន្លែងនឹងកណាដឹងនយោបាយគេគេមិន control យើងទេគេគ្រាន់តែបំផន់ឲ្យអន្តរជាតិយកកញ្ចប់ថវិកាមកដើម្បីដើម្បីអភិវឌ្ឍឲ្យសន្តិភាពភាគតិចសន្តិភាពដើមនេះយើងកាន់កាត់មានណាកាត់មានណាឧទាហរណ៍កាត់មកកាត់ឲ្យឲ្យទុនឲ្យទុនដែរប៉ុន្តែកាត់មានណាកាត់លេងអាឡបិចឧទាហរណ៍ឲ្យមកគ្រួសារក្តីក្រអញ្ចឹងអឺចំប្រហែល1000ពូន cái trội tâm họ đấy ai đò dưỡng cái cái đó mình tôi nè nó không xong bạc cả phần mà đi trên tố thưa à cổ thưa à ô bạc cả chôm sạch nó quá ở ấy cách xong phần mà nó ở đây đó phía lọc lọc quyến à, lọc tù quyến có tâm lại thuộc đó phía tinh thay nhẹt ngưỡng chôm cũ chân đây đó phía chôm cũ à cả thiên mố thay tâm lại à, 6លាន20លានមកកូន ហើយរំហត់តង់អាក្រតង់អីប៉ុន្តែដល់ពេលត្រូវគូនឹងដោះដូរវាបានទៅ8លានបាននិយាយថាពួកខាត់តង់អាទុនយើងប្រហែលខែចំអាសັບនឹងរំបានផលបានផលគ្មានទីផ្សារមានទីផ្សារមិនទេប៉ុន្តែគាត់មិនយកឲ្យចេញទូក្រៅទូអីណាគាត់ចិញ្ចឹមគាត់និយាយដកដូរទៅក្នុងប្រទេសហ្នឹងហើយតម្លៃធំហើយញាតញោមគាត់ខាត់តង់ទុនហ្នឹងអត់លុកអាហូនឹងទៅ ខ្លះគាត់លុកផងអាស្រែឯកិតមានទៀតលុកអាស្រែសងដល់គេមកវិញចំនោះវាមិនខាតវាបានទៅ3វាខាតដល់7ណោះអាអាទូនោះវាវាវា7បានហើយយើងពុំមើលផលបានទៅ3ទេហើយញាតញោមគិតទៅតែគ្រូគិតទៅបើខាតបើមកគិតបើបើកាត់ចោលថាកាត់ទៅរកទីប្រេងខោកាត់ទៅតាមគ្រួសារអានឹងនយោបាយគេបើញាតញោមមិនយល់ហើយឃើញឃើញគេ គេផ្ដល់ទុនឲ្យយើងហើយយើងខំនោះអាទុនប្រហែលសំប្រហែលនោះប្រមាបអស់ធ្វើក្រលធ្វើអាឧបករណ៍ដើម្បីចិញ្ចឹមសត្វហ្នឹងប៉ុន្តែដល់ពេលគាត់ដកដូរសត្វហ្នឹងតម្លៃថោកស្រែក៏ទៅអញ្ចឹងដែរអាចិញ្ចឹមហ្មងចិញ្ចឹមត្រាក៏ទៅអញ្ចឹងដែរហើយគាត់មានណាតាមពុតគេមិនបើកទីផ្សារយើងហើយដល់កណាណាព្រៀនកណាឃើញថាបើកាលណាផ្សំឲ្យអាទឹកជនជាតិដើមញាតញោមក៏ខលទឹកហ្នឹងក្រោយបើអត់ទេគេមកគេឃើញថាអឺ ងូស្រុកយើងងូស្រុកយើងនឹងចំមនក៏បានចំទាក៏បានចំសັດធាតក៏បានបន្លែបន្លុកក៏បានដូចជានេះគេគេមកសហការគេវិនិយោគគេអាចថាអឺអឺក្រោយគេនាំទំនិញមកអឺគេមក10កងតគួនអីចឹងទៅឬមួយស្លាច់អីចឹងទៅគឺគេតំអាចខ្ញុំកណាជឿច្បាប់បើទេគេគេគេចង់សងក្រនអាគេដឹងថាខ្មែរក្រមយើង អញ្ចឹងទៅគេអធិភាពឲ្យកណាហើយគេអាចផ្ដល់គេហៅផលយើងវាវាជំនិញណាយើងអាចសល់ផលបានណាអូគ្រូគេទៅនួយហ្នឹងបីដូដាទៅគួនមកក្រុងឲ្យជ្រូកស៊ីឥឡូវចំណែកនួយតិចប្រទេសគ្រូណារំនួយអូស្ត្រាលីដឹងហើយទៅចូលភាសាមកអើទៅគួនទៅមកកពួនដែរអញ្ចឹងមកដូរ2ដុល្លារនោះអញ្ចឹងដោយអាស្រ័យកណាចង់និយាយថាកណារួមគាត់ការងារហ្នឹងមិនមែនថាកណា និយាយទេកណារៀនកណាឃើញថានោះវាផលប្រយោជន៍ដល់ញាតិញោមដូច្នេះខ្ញុំកណាខំព្យាយាមប្រសពប្រសែអាសភោសិទ្ធនឹងផងហើយបើថាមានឆ្លៀតកណាឆ្លៀតនិយាយអារឿងសេដ្ឋកិច្ចប្រទេសហ្នឹងផងជាពិសេសចង់ឲ្យញាតិញោមគាត់យល់អនាគតតម្លៃកាលណាតិចខេតហ្នឹងវានៅក្នុងក្របខ័ណ្ឌគេវិនិយោគថ្នាក់អន្តរជាតិគឺសេដ្ឋកិច្ចយើងឡើងសំខាន់យើងមានដីធ្វើចំការ ដាំបន្លែអញ្ចឹងណាយើងកុំចាញ់ឆោតគេគេថាគេដើរនយោបាយធ្វើយើងអត់ទៅយើងយើងក្លែនទៅយើងបារម្ភមិនរួចទៅមានអាសន្នគ្រួសារយើងលុកដីទៅហើយដល់ថ្ងៃក្រោយវានិយាយចឹងគាត់ឈឺចិត្តគាត់ឈឺចិត្តចឹងទៅហើយតម្រាំថាឈឺចិត្តវាអស់ហើយអស់ដីហើយសំខាន់ឲ្យនោះដីប៉ុន្តែកាលកាលនេះកណាជឿចាក់វត្តទៅដល់មុំពីភូមិសាយើងមិនធម្មតាទេនោះណាមួយគឺអាយើងនោះចំក្រម គេហៅទន្លេមេគង្គឲ្យសុទ្ធតែដេកជីជាតិចាក់ចាក់ទៅលើមករាប់ផនគីឡូម៉ែត្រទីប្រទេសទីពេលមកហើយសុទ្ធតែជីជាតិអានេះនោះហូរមកអូហូរមកយើងនៅចុងក្រោយតែខ្មែរក្រមយើងហ្នឹងវានៅចុងក្រមអាទន្លេភីហ្នឹងទន្លេមេគង្គទន្លេបាសាក់គឺដេកជីជាតិអាចដាំមកហើយកណារៀនសេដ្ឋកិច្ចគ្រូគាត់បញ្ញើនិយាយគាត់និយាយអស់សម្បត្តិធម្មជាតិនោះខ្មែរក្រមតំបន់ខ្មែរក្រមហ្នឹងមិនងៃរត់ទេមកពីវា ដីផុកគួយចាក់ហ្មងគឺដីជីជាតិណាឧទាហរណ៍តិចដីណាដីល្បាប់ណាដូចជាទន្លេទន្លេតាបណាអឺកណារៀនគ្រូគាត់និយាយថាអាមេរិកទិញអាផុកហ្នឹងផុកហ្នឹងបើកម្ពុជាលុកអាផុកបាតទន្លេសាបហ្នឹងចេះប្រជារយៈ50ឆ្នាំដេកទីប៉ុន្តែកណាតើដែរដែលថារដ្ឋាភិបាលកម្ពុជាមិនលុកអាដីហ្នឹងបាននិយាយថាវាមិនជ្រាបប្រៃទេរាប់ពាន់ឆ្នាំ đi ហូរមកទៅទៅជាជាតិងអហូរលើមកចាក់នួយនួនកម្ពុជាយើងហ្នឹងហើយជាប្រទេសខ្មែរក្រមហ្នឹងគឺចង់ចង់ចង់អាទលេហ្នឹងគឺដីជាជាតិងអកណាអានឹងនិយាយថាផលប្រយោជន៍កណាសិក្សាកណាសិញអាមិនធម្មតាទេដួនតាយើងគាត់មកកាប់ខ្លាចចកាព្រៃហ្នឹងមិនមានធម្មតាហើយពិសេសម្យ៉ាងទៀតគឺដីនោះដែនអឺដែនដីកម្ពុជាក្រមហ្នឹងគឺនោះក្រមទឹកស្មាត់កន្លះម៉ែត្រ ណាសិក្សាខាងភូមិសាស្ត្រវិញចឹងប៉ុន្តែអស្ចារ្យមិនដែលលិចមិនដែលលិចពួកបែរជាទៅលិចអាតំបន់នោះភូមិភាគកណ្ដាលប្រទេសវៀតណាមភយលិចម្ដងមួយឆ្នាំ6 7លើកទៅភយអាតំបន់កំពតលិចប៉ុន្តែអាយើងនោះតំបន់ក្រមទឹកសមត្ថកោប៉ុន្តែអុយមិនលិចមិនដែលលិចកណាខិចភាពអស្ចារ្យហើយកណាជឿចាស់ថាអឺខ្មែរក្រមយើងក៏មានបੰកុសល យោងទៅតាមកណាសិក្សាខាងប្រថោខាងពុទ្ធសាសនាកណាជឿឆាក់មានអបិននោះកើតដូច្នេះធម្មជាតិនោះអំណោយផលជាពិសេសយើងកាន់ពុទ្ធសាសនាលោកណាយោងអានឹងទៀតយើងមិនចង់ឲ្យទៅជំនឿទេហើយកណាឃើញភាពអាចារ្យចឹងហើយកណាឃើញតម្លៃតម្លៃធម្មជាតិនោះដែរទេកម្ពុជាក្រមធំធេងណាមិនងាយរកទេមកពីគ្រូគ្រូគាត់សិតតែបណ្ឌិតគាត់គាត់និយាយហើយដូច្នេះកណាថា យួនមិនហ្នឹងគេដើមយកដីដីហ្នឹងគេឃើញហើយណាគេធ្វើត្រូវបានគេព្យាយាមធ្វើឲ្យបានប៉ុន្តែយើងក៏កាលណាយើងដឹងចឹងហើយយើងក៏តស៊ូដែរដីដួនតាយើងយ៉ាងគួយគេយើងខាងទឹកហ្នឹងដែរយើងមិនត្រាំត្រាវប្រទេសហ្មងទេប៉ុន្តែឲ្យបានទៅទឹកតែយើងធ្វើម្ចាស់ការបានហើយប្រសំនឹងអាចំណេះដឹងអឺគេហៅថាចំណេះដឹងធំធេងគ្រូគិតទៅរឿងនោះនឹងដេកកសែស្របទៅពីរដូវទៅមិនថ្ងៃរកប្រទេសណាបានចឹងផង ហើយវាវាភោគផលគេហៅអំណោយផលពីអាទន្លេមេគង្គណាគឺយើងនៅចំក្រមអាអាជីវគ្រឹះគេហៅគ្រឹះជាបរិស័ទជាដែលថាដាក់ផុកទៅអញ្ចឹងទេដួងល្អបានមួយឆ្នាំណាគ្រូអាខ្មែរក្រមណាក់ដាំដួងតិចភូមិកណ្ដាលអញ្ចឹងបាច់ដាក់ជីទេឲ្យតែមករដូវបាផុកដួងហ្នឹងឡើងទៅកប់មកកលហ្នឹងគឺឡែឡែបាក់ត្រង់ហ្នឹងអញ្ចឹងតើកណាកណា កណាចង់និយាយថាដោយអត្រ័យកណាយល់អញ្ចឹងហើយកណាសិក្សាកណាឃើញស្ដាយសុខស្ដាយដូច្នេះព្យាយាមទៅយ៉ាងហួយជាងបានសិតបានសិតយើងរោទីតាក់តងឲ្យបើទេអញ្ចឹងគេមកគឺកសិផលយើងបានផលធំហីបានផលច្រើនហីយើងកុំឲ្យគេកាន់កាប់យើងអាឈ្មោះហ្នឹងកុំឲ្យជីកបាលយើងអត់ហ្នឹងកាច់តអាលធានយើងអត់ហ្នឹងហើយក៏ឈ្មោះគេទៅទៅចន្ទជាតិយួនឲ្យដល់ខ្មែរយើងមិនដឹងមិនយី ប៉ុន្តែយោងទៅតាមសិទ្ធិជនជាតិដើមគឺយើងតាក់ទងដល់រ៉េចដល់ហើយតាក់ទងឲ្យបើត្រេងជាង100ក្រោយអើដីយើងថាយើងមានសិទ្ធិគេមកសហការ10ផងយើងរកបើថាដីយើងមិនគ្រប់យើងរកបងប្អូនដែលធ្វើខាងហ្នឹងទៅជឿថាថាដាំទឹកពួនដែរប៉ុន្តែវាជំនាញច្រើនធ្វើស្រែទៀតណាណាអូខេអរគុណណាកូនចាស់បានលើកអំពីភូមិសាស្ត្រតំបន់ខ្មែរក្រមយើងនេះអាចដីរបស់ជនជាតិដើមលោកចន្ទធាលោកអរគុណកូនចាស់អាចារ្យសំរិន លោកបានលើកឡើងហ្នឹងពាក់ព័ន្ធទៅក្នុងសិទ្ធិជនជាតិដើមដីធ្លី របស់យើងដាងថ្លៃបានន័យថាយើង បានអភិវឌ្ឍផ្នែកខាង សេដ្ឋកិច្ចហ្នឹងតំបន់សេដ្ឋកិច្ចពិសេសរបស់យើងនៅក្នុងតំបន់ដែលគាត់ចាស់បានលើកឡើងថាគេកំពុងតែអភិវឌ្ឍផ្នែកខាងអឺគេហៅថាផែឬក៏កន្លែងចំណត់សម្រាប់លើកប៉ាល់កំពង់ផែអន្តរជាតិហ្នឹងយើងនិយាយទៅណាកំពង់ផែអន្តរជាតិ នៅកំពង់ផែអន្តរជាតិតើជនជាតិដើមរបស់យើងធ្វើម៉េចលោកចន្ទធីធ្វើម៉េចបញ្យលយ៉ាងណាឲ្យវិជាពរដ្ឋនេះឲ្យគាត់ស្គាល់សិទ្ធិរបស់គាត់សិទ្ធិជនជាតិដើមទេចន្ទធីតើយើងគួរតែមានអតិភិបយ៉ាងណាដែរសិទ្ធិជនជាតិដើមរបស់យើងយើងគួរតែធ្វើយ៉ាងណាឲ្យបានជនជាតិដើមរបស់យើងបងចន្ទធីបាត់បាត់សម្លេងបង បើកបើកបើកសម្លេងបើកសម្លេងអត់លឺសម្លេងបងបើកសម្លេងផងកណាសូមថ្វាយបង្គំគុណម្ចាស់ទាំងពីរអង្គជាទីគោរពដល់ពងពុះបំផុតយោងតាម ថេរដីការបស់លោកវាគ្មិនព្រះអង្គកឹមសំរិននិយាយអំពីសម្បត្តិធម្មជាតិរបស់ប្រជាជាតិកម្ពុជាក្រោមយើងមែនវាមានអឺចំណុចអស្ចារ្យច្រើនអឺដែលប្រទេសដទៃទៀតគ្មានដូចទេ យើងនិយាយអំពីធំធានវាមានធំធានធានជីវៈចម្រុះច្រើនហើយវាវាជាអឺធាតដែលផ្សំមកពីធម្មជាតិសម្រាប់ជាតិមេត្តាភូមិនៃទឹកដីកម្ពុជាក្រមទាំងមូលប៉ុន្តែបើនិយាយអំពីសិទ្ធិ តើខ្មែរក្រមនៅមានសិទ្ធិជាម្ចាស់ការ លើទឹកដីកំណត់របស់ខ្លួនដែរឬអត់តកតងនឹងទិន្នផល និងសមិទ្ធផលព្រមទាំងគេដំណែងខ្ញុំបកណាខ្ញុំបាទបានសរុបឃើញពីមេត្រា ច្បាប់មួយចំនួនស្ដីពីជនជាតិដើមកណាគឺច្បាប់ជនជាតិដើមមេត្រាមួយចំនួនគេបានចែងច្បាស់ណាស់ថាបរតជនជាតិដើមនឹងមានសិទ្ធិធ្វើឲ្យរស់រវើកឡើងវិញនៅអវ័យដែលបាត់បង់ឃើញទេប្រជាបរតជនជាតិដើមមានសិទ្ធិ បង្កើតស្ថាប័ននយោបាយអភិវឌ្ឍសេដ្ឋកិច្ចអភិវឌ្ឍសង្គមគិច្ចអភិវឌ្ឍវប្បធម៌អភិវឌ្ឍអរិយធម៌និងអភិវឌ្ឍស្មារតីប្រជាជាតិរបស់គេឡើងវិញមានមេត្រាចំនួន2 តិចទៀតកណាខ្ញុំកណានឹងអានមេត្រានឹងជូនអូខេណាគេបានបញ្ជាក់ច្បាស់ណាស់សំបីតែស្ថាប័ននយោបាយក៏ជនជាតិដើមមានសិទ្ធិបង្កើត ធ្វើឲ្យរស់រវើកឡើងវិញដែរណាបើនិយាយអំពីសម្បត្តិធម្មជាតិ ខ្មែរជនខ្មែរក្រោមដែលជាជនជាតិដើម ត្រូវមានសិទ្ធិជាអតិភិបព្រោះដែនជីវៈចម្រុះដែនដីដែលមានជីវៈចម្រុះទាំងនេះគឺជាកម្មសិទ្ធិគឺជារបស់កម្មសិទ្ធិនៃប្រជាជាតិកម្ពុជាក្រោម និយាយតាក់ទងនឹងកម្មសិទ្ធិខ្ញុំបកណាសំលើកយកសិទ្ធិជាអចិន្ត្រៃយ៍ណាសិទ្ធិអចិន្ត្រៃយ៍យកមកចែករំលែកជូនបរដ្ឋខ្មែរយើងតាំងពីភេទដើម្បីស្វែងយល់ណាតើអីទៅដែលហៅថាសិទ្ធិអចិន្ត្រៃយ៍ បើនិយាយសិទ្ធិអចិន្ត្រៃយ៍ហ្នឹងវាក៏កើតចេញពីសិទ្ធិបតិកភណ្ឌណាណាសិទ្ធិបតិកភណ្ឌហ្នឹងមាន3មាន3ទៀតមានសិទ្ធិអចិន្ត្រៃយ៍មានសិទ្ធិផនមានមានគេហៅថាអាសិទ្ធិផនដឹកផនដឹកនិងសិទ្ធិជា កម្មសិទ្ធិបញ្ញាសិទ្ធិទាំងអស់ហ្នឹងទាំង3ហ្នឹងបានកកើតមកបានទៅជាសិទ្ធិអចិន្ត្រៃយ៍ឃើញទេកកើតមកបានជាសិទ្ធិអចិន្ត្រៃយ៍ហើយចេញពីសិទ្ធិអចិន្ត្រៃយ៍ហ្នឹងវាបាន កកើតមកមួយទៀតគេហៅថាកម្មសិទ្ធិបើអញ្ចឹងយើងត្រូវ ទាញយកប្រឡោះណាដើម្បីឲ្យបងប្អូនខ្មែរក្រមគាត់ងាយយល់ថាសិទ្ធិអចិន្ត្រៃយ៍នឹងគឺជាសិទ្ធិអីហើយហេតុអីបានជាយើងនៅតែនិយាយដដែលដដែលថាខ្មែរក្រមជាជនជាតិដែលជាជាតិសាសន៍ដែលជាអតិភិបលើ ដែនជីវៈចម្រុះរបស់ខ្លួនដែនដីដែនដីដែលជាមរតករបស់ខ្លួនឃើញទេអញ្ចឹងខ្ញុំកាលណាបើខ្ញុំកាលណាលើកពិសិដ្ឋផនដិតលើកពិសិដ្ឋអឺអឺកម្មសិទ្ធិបញ្ញាអីវាវាវែងឆ្ងាយវាទៅត្រូវការចុះបច្ចៈពីពីពីសិទ្ធិបតិកផនហ្នឹងតែខ្ញុំកាលណាបើចង់និយាយ ពីសិទ្ធជាកម្មសិទ្ធខ្ញុំបកណាសូមលើកអំពីសិទ្ធអចិន្ត្រៃយ៍សិនចឹងខ្ញុំបកណាត្រូវការប្រើពេលវេលាបន្តិចថាតើសិទ្ធអចិន្ត្រៃយ៍មានន័យថាយ៉ាងម៉េចហើយវាមានសន្តានយ៉ាងម៉េចវាបញ្ជាក់ឲ្យយើងសម្គាល់ថាយ៉ាងម៉េច តកតងនឹងទ្របរបស់វត្ថុនៃប្រជាជាតិកម្ពុជាក្រោមឃើញទេអញ្ចឹងថាពាក្យថាសិទ្ធិអចិន្ត្រៃយ៍អញ្ចឹងទឹកដីភ្លើងខ្យល់ដែលមាននៅលើទឹកដីនៃប្រជាជាតិកម្ពុជាក្រោមទាំងអស់វាគឺជាពីដើមមិញវាគឺជាទ្រពមរតកនៃ ប្រជាជាតិខ្មែរក្រៅហើយសំណួរសួរថាតើឥឡូវហ្នឹងរដ្ឋាភិបាលយួនគ្រប់គ្រងវាអាចคล้ายជាកម្មសិទ្ធិរបស់បងប្អូនខ្មែរក្រមដោយរបៀបយ៉ាងម៉េចឃើញទេអញ្ចឹងកន្លែងហ្នឹងវាស្រួលយល់ទេ ក្រាសុំទាញពីសិទ្ធិអចិន្ត្រៃយ៍ហ្នឹងមកថា ពីដើមពីដើមមក វាគឺជារបស់ខ្មែរក្រោមមកដល់ឥឡូវហ្នឹងក៏វានៅតែជារបស់ខ្មែរដែរហើយទៅអនាគតទៀតតើវាទៅវានៅជារបស់ខ្មែរដែរអត់ថាវានៅតែជារបស់ខ្មែរដដែលថាបើដដែលដល់អង្កើបានចប់ជាកម្មសិទ្ធិរបស់ខ្មែរដដែលនោះដល់អង្កើបានខ្មែរ បាត់បង់គេថារលាយពី កម្មសិទ្ធិរបស់ខ្មែរហ្នឹងថារាប់លានឆ្នាំទៀតនៅតែជារបស់ខ្មែរអាហ្នឹងនិយាយពីសិទ្ធិអចិន្ត្រៃយ៍ឃើញទេនិយាយពីអង្គប្រវត្តិសាស្ត្រគឺជារបស់ខ្មែរឃើញទេហើយបើនិយាយអំពីបច្ចុប្បន្នសាស្ត្រក៏របស់ខ្មែរទៅអនាគតទៀត ក៏នៅតែរបស់ខ្មែរហើយថាដល់កាលថានៅរាប់លានឆ្នាំទៀតក៏នៅតែជារបស់ខ្មែរដែរដូច្នេះខ្មែរនៅមានកម្មសិទ្ធិនៅមានសិទ្ធិជាអតិភិបដែលផ្ដល់ដោយច្បាប់អន្តរជាតិស្ដីពីជនជាតិដើមកន្លែងនឹងមួយ ខ្ញុំប្រកាសណាខ្ញុំបានឃើញស៊ីសង្វាក់គ្នាកន្លែងនឹងមួយច្បាប់អន្តរជាតិកន្លែងនឹងមួយ គឺគឺស៊ីសង្វាក់ហើយត្រឹមត្រូវ បើនិយាយថាចុះឥឡូវហ្នឹងលោកឯងចិត្តតែថាអឺទឹកដី កម្ពុជាក្រោម23ខេត្តក្រុងត្រូវបានយួនគ្រប់គ្រងហើយហ្នឹងហើយលោកឯងនៅតែថារបស់ខ្មែររបស់ខ្មែរខ្មែរក្រោមវាត្រឹមត្រូវបច្ចុប្បន្នភាពវាត្រូវបានគ្រប់គ្រងដោយ រដ្ឋាភិបាលនិងបកគមនីយយួនមែនប៉ុន្តែសំណួរខ្ញុំសួរថាតើអ្នកណាជាម្ចាស់គឺរបស់ខ្មែរចុះយួនគ្រប់គ្រងហ្នឹងគាត់មានឋានៈជាអីជាអាណាព្យាបាលជាចៅលួចចៅលួចអត់ទេ បើអាណាព្យាបាលដរាបណាខ្មែរហ្នឹងព្រមឲ្យទៅគាត់ហ្នឹងបានគាត់ជាអាណាព្យាបាលយើង សិទ្ធជាកម្មសិទ្ធិរបស់ខ្មែរនៅពេលដែលខ្មែរព្រមឲ្យទៅពួកគាត់មានន័យថាសិទ្ធជាកម្មសិទ្ធិនឹងត្រូវបានរលាយហើយនេះគ្រាន់តែជាធ្វើអាណានិគមកណាមានន័យថាពួកគាត់នឹងលួចមកគ្រប់គ្រងណែអាងលើខ្លួនមានអំណាចអាងលើខ្លួនមានគ្នាច្រើន អាងលើខ្លួនខ្លាំងយកមកគ្រប់គ្រងលើគេទៅ ខ្ញុំបកាណាសូមឧទាហរណ៍រឿងមួយ ដើម្បីឲ្យបងប្អូនខ្មែរក្រមយើងថ្លឹងថ្លែងហើយនឹងស្ដាប់នឹងវិនិច្ឆ័យរួមគ្នាខ្ញុំកណាសូមឧទាហរណ៍ថាម៉ូតូខ្ញុំកណាខ្ញុំកណាបានទៅទិញពីហាងហើយម៉ូតូនោះគឺឯកសារបញ្ជាក់អត្តសញ្ញាណម៉ូតូនឹងគឺជាកម្មសិទ្ធិរបស់ខ្ញុំបកាណាបាទប៉ុន្តែថ្ងៃមួយ ត្រូវបានចោលលួចយកទៅយកទៅប្រើហើយសំណួរគេសួរថាតើខ្ញុំប្រកាសណាខ្ញុំបាននឹងនៅ ជាកម្មម៉ូតូនឹងនៅជាកម្មសិទ្ធិរបស់ខ្ញុំប្រកាសណាខ្ញុំបានដែរទៀតអត់ណាណាចំឡើយគឺសិទ្ធិអចិន្ត្រៃយ៍ត្រូវបានបញ្ចូលមកជាកម្មសិទ្ធិប្រាប់ថាខ្ញុំប្រកាសណាខ្ញុំបាននៅតែ ជាម្ចាស់ម៉ូតូនឹងដកដែរ អូខេត្រឹមត្រូវឯចោលលួចយកទៅប្រើប្រាស់អ្នកគ្រប់គ្រងគឺជាចោលអ្នកយកទៅគ្រប់គ្រងប្រើប្រាស់នឹងគឺជាចោលទោះបីអ្នក ប្រើប្រាស់នោះមិនបានមកលួច ដោយផ្ទាល់ក៏ដោយ តែគាត់បានមានគាត់បានប្រព្រឹត្តនៅផលចោរកម្មទិញពេលចោលបានពេលចោលលួចតពេលចោលក៏គាត់មានឈ្មោះជាចោរដែរ ឃើញទេគាត់នៅតែមានឈ្មោះជាចោតដែរអញ្ចឹងរឿងប្រទេសជាតិរឿងជាតិសាសន៍កម្ពុជា ខ្មែរក្រមហើយនឹងយួនក៏ដូចតែគ្នាដូចតែគ្នាវាអត់មានអីខុសទេអង្គប្រវត្តិសាស្ត្របញ្ជាក់ថាជារបស់ខ្មែរណារៀបរាប់តាំងពីច្រចនាប័ទ្មមានតាំងពីវប្បធម៌ គេតនផលនេះយើងរៀបរាប់ទៅពីដើមពីដែកមកជារបស់ខ្មែរអញ្ចឹងនិយាយសិទ្ធពីសិទ្ធអចិន្ត្រៃយ៍ពីដើមមកក៏ជារបស់ខ្មែរឥឡូវនឹងក៏ជារបស់ខ្មែរតទៅអនាគតរាប់លានរាប់លានឆ្នាំទៀតក៏នៅតែជារបស់ខ្មែរវាអាចរលាយបាត់ទៅពី អំណាចនៃកម្មសិទ្ធិរបស់ខ្មែរបានដល់រាបណា ខ្មែរព្រមឲ្យទៅគេ ឬក៏ខ្មែរលុះឲ្យទៅគេឬក៏ខ្មែរបានធ្វើសម្បទានឲ្យគេនោះទៅរលាយបាត់សិទ្ធិជាកម្មសិទ្ធិភាពសិទ្ធិជាកម្មសិទ្ធិរបស់ខ្មែររបស់ខ្មែរក្រម ប៉ុន្តែសួរថាចុះឥឡូវនឹងមេដឹកនាំរបស់ខ្មែរក្រមហ្នឹងបានបកុលបានឲ្យទៅយួនហើយហ្នឹងហេតុអីបានជានៅតែរាប់ថាកម្មសិទ្ធិរបស់ខ្មែរទៀតចម្លើយថាអត់ទេការផ្ដល់ការឲ្យនៅការនៅផលប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងឡាយ ដែលមេដឹកនាំ ជាតិកម្ពុជាក្រមបកលឲ្យគេ នោះមិនអាចយកជាការបានទេ ព្រោះមេ ដឹកនាំនឹងគាត់មិនមែនជាម្ចាស់នៃកម្មសិទ្ធិលើវត្ថុលើទ្រព្យសម្បត្តិដែលមេដឹកនាំខ្មែរក្រមនឹងឲ្យទៅគេទេ បើមេដឹកនាំខ្មែរក្រមបានឲ្យទៅគេមែនគឺគាត់ត្រូវបានរលាយបាត់សិទ្ធិជាមេដឹកនាំរបស់ខ្មែរក្រមទៀតហើយ ហ្នឹងហើយតោះនេះខ្ញុំកាលណាវិភាគឲ្យប៉ុណ្ណឹងតោះនេះកូនចាស់បាទបាទបាទបាទមិនបានថាអូសុកសុកសាប់រលាយសិទ្ធជាអ្នកតំណាងឲ្យប្រជាជាតិខ្លួនដោយសារតែគេរៀបចំគេតែងតាំងគេចាត់តាំងឯសម័យដើមណាគេមានតែងតាំងមានចាត់តាំងហើយក្រោយមកទៀតមានការបោះឆ្នោតអីជាដើមដើម្បីជ្រើសតាំងឡើងឲ្យធ្វើជាតំណាងធ្វើជាតំណាងស្អី ទី1ការពារផលប្រយោជន៍ជាតិទី2ការពារបរណភាពទឹកដីជាតិទី3ការពារដែនអធិបតេយ្យភាពរបស់ជាតិឃើញទេតែបើយើងបែរទៅព្រមឲ្យរបស់របរឲ្យទ្រព្យសម្បត្តិរបស់ជាតិរបស់ខ្លួននឹងឲ្យទៅជាតិដទៃទៀតមានន័យថាស្មើនឹងយើងរំលាយសិទ្ធិជាតំណាងនោះបាត់ទៅហើយហើយនរណា មានសិទ្ធិស្វ័យសម្រេចលើជោគវាសនានៃ ដែនអធិបតេយ្យនៃទ្រព្យសម្បត្តិរបស់ ប្រជាជាតិខ្លួនមាន គឺប្រជាជន ខ្មែរក្រមទាំងអស់ប្រជាជាតិខ្មែរ ក្រមទាំងអស់ជាអ្នកសម្រេចព្រោះពួកគាត់ជាម្ចាស់នៃដែនអធិបតេយ្យនៃដែនអាដែនអធិបតេយ្យ លើទឹកដីរបស់ខ្លួនឃើញទេអញ្ចឹងអញ្ចឹងបានន័យថាបានន័យថាអ្នកតំណាងរបស់ យើងត្រូវបានមិនបានតែងតាំងដោយប្រជាពលរដ្ឋរបស់យើងទេមិនមែនជាតំណាងរបស់ខ្មែរក្រមរបស់យើងទេ បានបានយើងត្រូវរលាយពីព្រោះគាត់គាត់ណាចេះចេះចេះកណាកណាសូមអរគុណគុណច័ន្ទដងទៀតខ្ញុំបកាណាសូមបញ្ជាក់កន្លែងហ្នឹងលំអិតកន្លែងហ្នឹងដើម្បីកុំឲ្យ មានការយល់ច្រឡំបាទគឺតាមធម្មតាតាំងពីសម័យដើមរហូត មកដល់បច្ចុប្បន្នហ្នឹងប្រជាជាតិណាដូចប្រជាជាតិណាទេមានការចាត់តាំងមានការលើកតាំងជាតំណាងមានការបោះឆ្នោតជ្រើសរើសឃើញទេ តម្រូវឲ្យបុគ្គលណាមួយតំណាងជាតិរបស់ខ្លួនឡើង ហើយក្នុងគោលបំណងការពារផលប្រយោជន៍របស់ជាតិទី1ត្រូវការពារដែនអធិបតេយ្យភាពរបស់ជាតិទី2ត្រូវការពារកេតនផលនិងវប្បធម៌របស់ជាតិទី3ត្រូវការពារដែនអធិបតេយ្យភាព នៃប្រជាជាតិរបស់ខ្លួនគេតាំងឲ្យធ្វើជាតំណាងគេលើកឲ្យធ្វើជាតំណាងគេបោះឆ្នោតយកឲ្យធ្វើជាតំណាងដោយព្រោះតែតម្រូវឲ្យធ្វើកិច្ចការប៉ុណ្ណឹងគេថាធ្វើកិច្ចការដើម្បីប្រយោជន៍ជាតិមាតុភូមិខ្លួនប៉ុន្តែបើមេដឹកនាំនោះ បានប្រព្រឹត្តផ្ទុយនឹងស្មារតីបានប្រព្រឹត្តផ្ទុយនឹងគោលបំណង របស់ប្រជាជាតិខ្លួនឯងស្មើនឹងមេដឹកនាំនោះរំលាយចោលនៅសិទ្ធជាតំណាង របស់ ប្រជាជាតិខ្លួនដោយស្វ័យប្រវត្តិមិនចាំបាច់តុលាការណាមកកាត់ឲ្យឲ្យឲ្យឲ្យបាត់បង់សិទ្ធនោះទេ មិនចាំបាច់ឲ្យអ្នកមានអំណាចណាមួយចង្អុលបង្ហាញថាណែឯងឡើយមិនសិតទេមិនបាច់ទេគឺសកម្មភាពណែឯងនឹងបានធ្វើឲ្យរំលាយចោលចោលនៅសិទ្ធិរបស់ខ្លួនបាត់ទៅហើយគុណចាស់តោះនេះគុណចាស់កន្លែងនេះខ្ញុំកាន់ណាខ្ញុំមកអូខេកណាកណាសូមបំភ្លឺប៉ុណ្ណឹងបន្តិចហើយបើមានចំណុចណាគុណអាចសួរកណាបានកណានឹងអាចឆ្លើយបានកណាឆ្លើយទៀតហ្នឹងហើយ អញ្ចឹងប្រជាពលរដ្ឋរបស់យើងឧទាហរណ៍ថា ទឹកដីរបស់យើងកម្ពុជាក្ររបស់យើងត្រូវ បាន បុគ្គលណាមួយតំណាងឲ្យជាតិសាសន៍របស់យើង បានសញ្ញេបានបុគ្គលឲ្យរដ្ឋអំណាចរបស់យួនគ្រប់គ្រងអញ្ចឹងបានន័យថាមិនមែនជាមិនមែនមានសិទ្ធិសុពលភាពរហូតដល់សប្តាហ៍ថ្ងៃទេយ៉ាងម៉េចយ៉ាងម៉េចដែរបងអត់មានទេគ្រាន់តែគាត់សញ្ញេឬក៏គាត់ផ្ដាត់មេដាយឬក៏គាត់ព្រមឲ្យទៅគេ គឺគាត់រលាយសិទ្ធជាតំណាងបាត់ទៅហើយក្នុងលក្ខខណ្ឌដែលគេជ្រើសតាំងកណារំលឹកឡើងម្ដងទៀតក្នុងលក្ខខណ្ឌដែលបរតជ្រើសតាំងក្នុងលក្ខខណ្ឌដែលបរត លើកតំណាង ក្នុងលក្ខខណ្ឌបរតដែលបោះឆ្នោតឲ្យជំនួសគឺតំណាងឲ្យជាតិរបស់ខ្លួន ដើម្បីការពារជាតិរបស់ខ្លួន មិនមែនគេបោះឆ្នោតឲ្យដើម្បីទៅបំផ្លាញជាតិរបស់ខ្លួនទេតោះនេះកុំចាស់ក្នុងទស្សនៈនៃវិធីលើកតាំងនិងបោះឆ្នោតគឺគេតម្រូវឲ្យការពារមិនមែនឲ្យទៅបំផ្លាញទេ តែបើសិនជាគាត់ទៅបំផ្លាញមានន័យថាគាត់ បានរំលាយសិទ្ធអរេរំលាយសិទ្ធខ្លួនឯងគាត់ជាអ្នកតំណាងបាត់ក្នុងពេលនោះតែម្ដងអូខេយល់ទេអរគុណច្រើនយល់ហើយ ឥឡូវគាត់ចាស់សម្រិទ្ធមានកាយចង់សួរដែរទៀតចង់សួរគាត់ដែរកណាគឺមានអីចង់សួរដែរប៉ុន្តែកណាគ្រាន់តែថាលើកគូគូដែលខ្ញុំកណាកំពុងរស់នៅលេងហ្នឹងហើយតាមចំណេះកណារៀនក្នុងសាលាហើយញោមកម្មវិធីគាត់លើកច្បាស់លាស់ណាគាត់លំអិតអានេះថាគាត់លំអិតនោះញាតញោមប្រហែលជាយល់តម្លៃធំធេងណារឿងនោះអឺរឿងដែល ខ្មែរក្រមយើងត្រូវរស់នៅរាល់ថ្ងៃហ្នឹងបើតែតិចញោមកាត់វែកញែកហ្នឹងគឺភាកច្រើនញាតញោមគាត់មិនសូវបានអឺស្វែងយល់រឿងសិតណាហើយកាត់កាត់រៀបរាប់ញាតញោមដឹងថាអឺច្បាស់ហើយមូលគោលការណ៍ជាច្រើនបើនិយាយថាប្រទុំសម្បត្តិធម្មជាតិមកខ្មែរក្រមហ្នឹងវាធំធេងណាស់ វាតិចគេហៅថាយើងវាបានមកយើងបដើមគេមានប្រតិនាមគេថាដែនដីសុវណ្ណភូមិដែនដីមៀអញ្ចឹងទៅហើយបួនតាយើងគិតបានបើកផ្លូវមកនៅកន្លែងហ្នឹងមិនគេអញ្ចឹងគិតយល់បួនតាយើងឧទាហរណ៍កណាចង់និយាយថាចំណេះខ្មែរខ្មែរយើងពីដើមពីសម័យអង្គរដូចជាអឺភរិយារបស់ អឺគាត់ចាស់របាតជីវរមានទីកំពុលទៀតណាសូមមានមានបើកអីនៅខាងក្រោយខាងក្រៅទៅបិទទៅទួចតិចទៀតមានបើកអឺមានបើកអីទេសម័យហ្នឹងគឺសម័យសម័យមានសាលាសកលមហាវិទ្យាល័យហ្នឹងចំណេះដឹងសម័យខ្មែរយើងមិនធម្មតាទេបើបើធម្មតាมันបានសាងទៅជាអង្គរវត្តហើយជាអច្ឆរិយវត្ថុដែល ពិភពលោកទទួលសកលអញ្ចឹងទៅចំណេះខ្មែរយើងមិនមែនធម្មតាទេមិននឹងការសិក្សារៀនសូត្រចំណេះដឹងរហូតដល់មកអឺបោះជំរំនៅដល់ដែនដីកម្ពុជាក្រមគណៈចង់និយាយថាដែនដីកម្ពុជាក្រមហ្នឹងអឺតិចគាត់កើតឡើងមុនដំបូងមុនអង្គរពី300ឆ្នាំណាបន្តណាទីគាត់សម្បួររាំងតេហ្នឹងនៅក្បែរនោះគាត់ក្បែរកណាហ្នឹង អឺកើតពីឆ្នាំគ្រិស្តសករាជ373ដែរគ្រូគេទៅមុនអង្គរវត្តអង្គរវត្តហ្នឹងកាលទសវត្សទីនិយាយថាទសវត្សទីសតវត្សទី10ណា9ឆ្នាំគ្រិស្តសករាជ900ម៉ានណាកណ្ដាលមិនចាំ900ម៉ានណាគ្រិស្តសករាជបានកសាងទៅកសាងរហូតដល់អឺឆ្លង3 3 បីចំនួនស្ដាច់បានដល់1200ម៉ាន200ម៉ាន1300ម៉ានបានដល់ជាវរម៉ានទី7ហ្នឹងគឺសូរិយាវរម៉ានទី2អតាំងមិនដំបូងហ្នឹងបីចំនួនស្ដេចបាននេះបាននេះថាដែនដីកម្ពុជាក្រមនេះរៀងវត្តនេះកើតពីកាលគ្រិស្តសករាជ373ណានេះថា ធម្មតាទេគាត់តាមវត្តឯនោះតាក់ទេនោះក្បែរនោះក្បែរក្បែរតានិគមកំពង់ស្ពានណាហើយអញ្ចឹងហើយដូនតាយើងមានធម្មតាអីភូមិតាបើទៅវិជាខាងភូមិតាខាងនេះសម្បត្តិធម្មជាតិគាត់បោះចំហ៊ានរលកន្លែងហ្នឹងហើយតាំងទុកយើងហើយហើយតិចកណាខ្ញុំកណាសិក្សាថាអូគុណបំណាចនោះតម្លៃធម្មជាតិអញ្ចឹងអញ្ចឹង បោបោកន្លែងហ្នឹងកន្លែងដែនដីនេះមែនទេកណាខ្ញុំកណាពីទូចនៅកាលតនអឺនៅប្រទេសវៀតណាមគេតនធូបរើជាតិគីមីត្រៃសាច់កងពេញដូងខែខែហ្នឹងគ្រូខែខែប្រាំងជាងទូទៅហត់ទៅក្មេងគ្រូក្មេងកបើហ្នឹងហត់ទៅទូកគូទៅក្រោយល្អក់ជាងឃើញព្រួយកងឡើងហ្នឹងគ្រូអូជាងណាកណា ក្មេងគ្រូ novel កណាហ្នឹងគ្រាន់ទៅអង្គងទៅត្រូវទឹកល្អវើវើវើវើនេះឯងអត់ទៅល្អទឹកឡៅតិចគួព្រិញវើឡើងអត់ព្រិញចឹងចាប់នាំចាប់ទៅក្មេងគ្រូដាក់កងទីប៉ុនប៉ុនហ្នឹងអាឡូកណាមួយឆ្នាំមិនដែលបានឆាន់កងមកដល់អូវិញចឹងដល់អាត្រៃមិនអាឡូគេគេប្រើយុទ្ធសាស្ត្រកណារៀនកណាដឹងអាគ្រូកណាទៅនិយាយមិនមិនប៉ាទេហ្មងវាកណានិយាយតាមគ្រូគាត់បញ្ជល ជាតិប្រើជាតិគីមីបន្លៃអស់សំបីអតីប្រាកណាចង់និយាយអតីប្រានោះនោះរាញ់បានមានអតីប្រាហ្នឹងកើតនោះរ៉ែនដេនចង់រាញ់ដល់នោះអាខេតកំពង់ក្បីហ្នឹងគឺវត្តង់អារាញ់នេះហ្នឹងកន្លែងហ្នឹងក៏អតីប្រាគឺអតីអតីប្រានោះវប្រងវកើតហ្នឹងហើយដល់នោះផិតអារាញ់មកក្នុងវៀតណាមហ្នឹងវឹកវឹកកម្រានចោះដល់អតីហ្នឹងហើយអតីអ៊ីយួនគេហៅអតី យួនថាតែកាលិនហ្នឹងហើយតែប្រាហ្នឹងគឺគាត់ដល់ព្រំដែនមិនឆ្លងមកខ្ញុំឆ្លងមកអាចារ្យហ្នឹងហើយដូច្នេះអឺណាគ្នាហ្នឹងគេគេចាប់អានេះគេមកផ្ញោះគេផ្សំគេនេះនេះគេបន្តពួយផ្ញោះតាកណាផ្ញោះផងតែដល់អឺវាអាទុំរែងចំក៏តែរែងហ្នឹងទូទន្លេអាទន្លេហ្នឹងវាទូខាងលើទូកម្ពុជាគឺវត្តត្រីអាអាត្រីហ្នឹងវាកើតទៅទុំហ្នឹងដល់នោះស្រុកជឿន កណាចង់និយាយថាដោយអាស្រ័យគេប្រើជាតិគីមីឥឡូវទំបីទៅវិលវិលកណាហ្នឹងគឺដើមកដាមនឹងខ្វាយកដាមឥឡូវក៏មានដែរព្រោះចេញទៅវិលហ្នឹងរកកដាមក៏មានកូនដែរចិញ្ចឹមអស់កណាចង់និយាយដល់ភីគេប្រើយុទ្ធសាស្ត្រគេចិញ្ចឹមហ្នឹងគឺប្រើប្រើអាអាលុយគេហៅថាអាហាររបស់សត្វហ្នឹងគឺគេផ្សំធ្វើគ្រឿងផ្សំនេះចឹងទៅ យកមកចំជំនាញធរជាតិទេណាតែធំធំអញ្ចឹងមកតែចំអស់ប៉ុន្តែអាត្រៃធម្មជាតិដែលកើតឯងកណាជឿចាក់គ្រូមកពីបើថាហាម5ប្រើអាចិត្តគីមីអាបាញ់ឆ្នាំកោត្រែហ្នឹងតែមួយឆ្នាំដែរកើតពេញទៀតគាត់ពេញដួងពេញដើមជាងដែរមកពីកណាត្រនណាសម័យគេត្រនប្រើអាចិត្តគីមីអាឆ្នាំដង្កោហ្នឹងគឺក្មេងគ្រូហ្នឹងទៅខែខែប្រាំងជាងអូទឹកគោកគោកហ្នឹង ហប់ចោះនឹងនឹងនឹងនឹងនឹងប្រែកហើយដងហ្នឹងគូទៅក៏ឡក់ឡក់កាន់កងគាត់ងើបឡើងណាចាប់ដាត់ទៀតកណាវាបោបូនចឹងដោយអានឹងជាយុទ្ធសាស្ត្រគេមួយដែរដើម្បីបំផន់កុំអោយអន្តរាជាតិដឹងថាកន្លែងហ្នឹងកន្លែងអឺសម្បូរដោយចម្រោះសត្វកណាដោយសេតសាច់ត្រីអាធម្មជាតិកើតឯងពេញដូរពេញដាវណាកណានិយាយមែន ហើយកណានិយាយយើងញាតញោមដែរនៅកម្ពុជាក្រមដែរធ្លាប់នៅនៅនៅដែនកម្ពុជាក្រមហ្នឹងទទួលសកលมันมันបោបោធូរដល់នេះទេគឺហាមប្រើជាតិគីមីឆ្នាំដល់កោតែមួយឆ្នាំណាយើងប្រើតាមអាបែបជីធម្មជាតិស្រូវអញ្ចឹងណាប្រើទៅមួយឆ្នាំទៅអាត្រីតែកាអង្គងអាអង្គាហ្នឹងគឺកត់ពេញគណៈជួយមកពីក្មេងទៅដើមនោះខ្មែរក្រមហ្នឹងដល់ព្រា ដល់ពេលចំអិនអីចឹងគាត់ដើរជុំជុំបានមកសម្លោណោបាច់ទៅអីណាឆ្ងាយទេអាកាមអាខ្យងពេញពេញពេញដូហត់ទៅលើកអាអណ្ដាស់គេបោះក្នុងដងណាហត់ទៅរឹកពីបេអណ្ដាស់ហ្នឹងដល់គ្រប់មកមកឆ្នាំងស្ងោខ្យងហីខ្ញុំទៅចៅខ្ញុំហូមហ្នឹងឥឡូវអស់ព្រោះកណាថាអស់ព្រោះតែប្រើជាតិគីមីក្នុងក្នុងស្រែទៅដល់ពេលពងពោតាទឹកនឹងចូលងាប់អតីក្នុងសាច់ងាប់ងាប់ស្អួយ កាលអឺបដើមដែលប្រើអាចិតឆ្នាំប្រេកជាអីគេហៅភូដាំងភូរដាំងហើយអីនេះនោះគ្រូចិត្តចិត្តពុលសោហូរទឹកសំបីបាញ់ក្នុងស្រែអញ្ចឹងហើយលែងលែងហូរទឹកចោះទៅស្រែនោះគឺអាអាទឹកនោះជ្រាបដល់ណាតែងប់ងប់ហឹមស៊ុយស៊ុយប្រែកណាអាឡូអស់អស់ក្តាមអាឡូ ចេញទូកដាមទោះបីតែកដាមក្នុងស្រែហ្នឹងក៏កម្រាស់បងព្រោះហើយកដាមអាលោមបើចង់ទិញនោះតែកដាមជើងងអគាត់ចង់ហុបកដាមរសជាតិហ្នឹងមកសម្លហ្នឹងអាលោមកមកចុក30 40ប្រាន់ដងអញ្ចឹងអានោះយុទ្ធសាស្ត្រគេហើយកណាយល់ថាអានេះគេបំផន់កំអយអន្តរជាតិឃើញថាដែនដីកម្ពុជាក្រមគឺដែនដីក៏សម្បត្តិធម្មជាតិបោបូហូយអញ្ចឹងដែរ រាល់ថ្ងៃគេបរិយុទ្ធសាស្ត្រអញ្ចឹងទៅកណាដឹងកណាហ៊ាននិយាយអញ្ចឹងគឺបរិជាតិគីមីដើម្បីមកពីប្រទេសជើងលឿនកណានិយាយអញ្ចឹងគេញាតញោមនៅប្រទេសលោកស្រីដឹងគេមិនអោយផលិតអាថ្នាំគីមីក្នុងប្រទេសគេទេអាប្រទេសជើងលឿនប្រទេសមហាអំណាចគេមិនអោយទេប៉ុន្តែនៅដែនដីកម្ពុជា ក្រមអាក្រុមហ៊ុនថ្នាំគីមីនៅប្រមាណកន្លែងដែរអាជាតិបំពល់លើអា គេហៅថាអាជាតិពុលគីមីសាស្ត្រទៀតណាកណាវិញចឹងតើហើយថាស្ដែងចឹងមែនអាប្រទេសគេដែលគេគេមិនអត់ផលិតតាថ្នាំជាតិគីមីក្នុងប្រទេសគេទេហើយសម្រុកមកតែដាក់ដែនហើយតែដាក់ចឹងទៅប្រើញាតញោមគាត់មានតែណាគាត់ប្រើបង្ខំចឹងទៅឥឡូវខ្ញុំកណាចង់និយាយថាឡែឡុកតៃសាច់អីណាញាតញោមឆាន់គឺជាតិគីមីងោះទំបីអតយងជេកតារាំគ្រូគេទៅ តារាមកទៅយោងជីគាត់រួចស្រស់ល្ងងដាក់មួយខែមិនខូចទេដាក់មិនខូចតារាមួយខែមិនខូចទេរួចស្រស់ល្ងងអត់ទៅយោងជីមកធ្វើលបហ្នឹងរួចអាផ្លែបូមអាផ្លែបូមទុំអើរួចកណាដាក់សាកហើយឆ្នាំកណាមកអឺប្រវត្តិឆ្នាំ18 4ខែមិនខូចទេព្រោះផ្លែបូមទុំអើនេះទិញទៅផ្សារហ្មងដាក់4ខែរួចស្រស់ល្ងងគឺគេទៅមកគីមីប្រោះចិត្តអាគេហៅ អាចិត្តនេះអាចិត្តប្រោះមនុស្សអាគេសម្រាប់នេះហ្នឹងដាក់ហ្នឹងហើយយើងហូបចុកហ្នឹងកើតកើតមហារីកគ្រូអាហ្នឹងគេសម្រាប់ពវិតអស់ទៀតក្រាវាវាអាជីកអាវាដាក់ប្រោះអាឆ្នាំដែលគេហៅអីយន្តថាអឺបនោះប្រោះមនុស្សនោះសាក់ចប់នោះចិត្តប្រត់ទៀតនឿប្រត់នោះកណាជឹងថាគ្រូហើយមិនងាប់ទេហើយញាតយប់ ប៉ុន្តែកណាទួលក្រោយញ៉ែញោមខ្លះក៏ដឹងអាឡូទូទិញឡែភាសាហ្នឹងកុំឃើញស្រស់ស្រស់ហ្នឹងសំបីតាដែកដោះណាគ្រូដែកដោះលេងតែមកមកយប់ឡើងបានប្រើកាយហើយឃើញឆ្លោះឆ្លោះតសពូនហ្នឹងកុំកុំលោគប់ចូលរាក់លោហ្នឹងមិនជុំអត់វាព្រឹងគេថាប្រោះអណ្ដែកដោះហ្នឹង3យប់3ថ្ងៃបានហូបបានមិនចាហៅទៅមកយប់ឯងទៅមកយប់ឯងទិញទៅយកមក ធ្វើកាទៀវឬមួយឆាយនោះហូបទៅបំរាក់ផ្លែកណាវិញចឹងអូខេអានេះគេយុទ្ធសាស្ត្រគេមួយដែរគ្រូអាបំផ្លាញយើងហ្នឹងបើថាទេបំបាំងកំអយពិភពលោកនឹងដឹងថាកន្លែងយើងអាដែនដីក៏សម្បូរដោយធម្មជាតិគឺអ៊ីមានគ្រប់កណាកណាជឿអញ្ចឹងមកពីកណាកើតត្រង់តែតែជីវិតហ្នឹងពេលដើមគ្មានទេគ្រូតែតែដាក់អាឆ្នក់ហ្នឹងលើកមកឆ្នក់បានមកសម្លោយគ្រូអូអញ្ចឹង ដល់ហ្នឹងគេប្រើចិត្តគីមីអាឡូតដល់ទៅមានតែអាធុនតរៃសាច់ណៅវាជាវដន់អាជាតិនោះទេវារស់បានប៉ុន្តែវាមិនពួកបាត់ទូចាតែស្លាដាតែកំភ្លែងតែកំភ្លុកគេវិញអត់ក្មេងក្រោយក្មេងក្រោយសកលទេសកលតែនឹងតែកណាអូខេអរគុណទៀតប៉ណ្ណឹងចុះលោកវាគ្មិនយើងទាំងពីរទាំងពីរនាក់ឥឡូវដល់ម៉ោងទៀតអរគុណម៉ោងហើយបងចន្ទធីអរគុណណាបងអឺបើកសំឡេងបង អូខេកម្មវិធីរបស់យើងបាន1ម៉ោងកន្លះហើយយើង សន្យាថា1ម៉ោងកន្លះឡើយលើសហើយឡើយប៉ុណ្ណឹងចាស់បងណាអរគុណច្រើនសន្យា ថានឹងជួបគ្នានៅវល់សាថ្មីថ្ងៃពុធបន្តទៀតក្នុងកម្មវិធីនេតិបណ្ដោះគំនិតនិងទស្សនៈខ្មែរក្រមហើយគុណម្ចាស់បានផ្ដល់ជាគំនិតច្រើនហើយជាទស្សនៈផ្សេងផ្សេងលោកចន្ទធីក៏បានផ្ដល់ជាគំនិតផ្នែកខាងទស្សនៈផ្នែកខាងភាសាគេហៅភាសាច្បាប់អន្តរជាតិឬក៏សិទ្ធិសិទ្ធិជនជាតិដើមនោះបានពន្យល់ច្រើនណែនាំច្រើន នេះគឺជាកំណត់កម្មវិធីរបស់យើងអរគុណច្រើនសូមសន្យា ថាជួបគ្នានឹងថ្ងៃពុទ្ធបន្តទៀតដល់ពេលនេះយើងសន្មត់ថាចប់តែប៉ុណ្ណេះតែមុននឹងចប់សូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានចូលរួមទស្សនាកម្មវិធីនីតិបណ្ដោះកំណត់និងទស្សនាខ្មែរក្រមកម្មវិធីទូរទស្សន៍ KK CCTV ផ្សាយចេញពីពីមជ្ឈមណ្ឌលឧបធកម្មជាក្រម ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីដល់ពេលនេះសន្មត់ថាចប់តែប៉ុណ្ណេះឯងសូមអរគុណច្រើនសូមជួបតែនៅពិតកោតឧបការណ៍ ស្នាចនាសួរឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាសូមថ្វាយបង្គំលានិងសូមចម្រើនពរលា